យួនចូលឈ្លាន ពានប្រទេសកម្ពុជារបស់យើង មិនមែនជាថ្ងៃ រំដោះស្អីស្អីដោយគណៈបកប្រជាជន ដែលយួនបង្កើតនឹងថា ជាថ្ងៃរំដោះស្អីស្អីទេបងប្អូនណាបាទជាថ្ងៃយួនឈ្លានពាន ប្រទេសកម្ពុជារបស់យើង បាទយើងអត់ទទួលស្គាល់ថ្ងៃ7មករាទេបាទបាទហើយថ្ងៃនេះ ផងដែរក៏ជាថ្ងៃដែលហ៊ុនសែនត្រូវទៅធ្វើទស្សនកិច្ចបាទទៅជួបមិត្តភ័ក្តិគេមីងអងលៀងនៅប្រទេសភូមា បាទថ្ងៃហ្នឹងថ្ងៃទី7ហ្នឹងបងប្អូនណាថ្ងៃទី7ទី8ហ្នឹងត្រូវទៅហ៊ុនសែនត្រូវទៅប៉ុន្តែស្ងាត់ឲ្យជ្រាបដូចអត់ឃើញកប៉ាល់ហោះចេញបាទដូចដូចជាស្ងាត់បងប្អូនណាដូចអត់ឃើញផ្សាយអីណាអីឡាយបន្តផ្ទាល់អីជិះយន្តហោះទៅភូមិអីអីណាថ្ងៃហ្នឹងត្រូវដល់ថ្ងៃកំណត់ណាបីបាត់ហ៊ុនសែនទៅណា បាត់ស្កាត់ឈឹងអញ្ចឹងបាទ បាត់ស្ងាត់ឈឹងអញ្ចឹងបាត់អតេវេវទៅណាបាទបាត់អតេវេវបាទរត់បាត់ឲ្យដឹងបាទនឹងហើយបងប្អូនហើយមួយរយៈនេះមានបញ្ហាសុខភាពបាទដូចជាយើងថាកើតប្រាសាយធំបាទកើតប្រាសាយធំនឹងខែតជៈខែអីអញ្ចឹងហើយវាគប់ផ្សំនឹងជារដូវកូវីដផងអឺចង់ចង់ក៏គេថាកូវីដដែរចង់ចង់ក៏គេថាអូមេក្រុងអីបាទហ្នឹងហើយ បងឡុងក៏ទឹមតែយើងគ្រាន់បើដែរបងសម្ដេចតេជោឡុងបាទក៏យើងគ្រាន់បើសម្លេងទៅស្អកស្អកបាទស្អកស្អកនឹង3ថ្ងៃបាទ3ថ្ងៃហើយហ្នឹងហើយយើងមិនរើសអើងទេរឿងអូមីក្រុង អូមីស្រែអូមីអីអាហ្នឹងគឺធម្មតាទេបាទសំខាន់ឲ្យយើងការពារព្យាបាលវាតនពេលវេលាគឺវិជាឯងវិជាហើយសំខាន់យើងចាក់វ៉ាក់សាំងឲ្យបានគ្រប់ ឲ្យបានគ្រប់ដូសរបស់គេណាយើងចាក់បាទដូសទី3អីចឹងទៅបាទដូសទី1ទី2ទី3អាហ្នឹងมันបញ្ហាធ្ងន់ធ្ងរដល់សុខភាពឯងបងប្អូនណាបាទអញ្ចឹងប្រយ័ត្នប្រយែងមែនតើគឺថាចាក់3ដងហើយក៏នៅតែឆ្លងដែរណាបាទអូមីក្រុងនេះអូមីក្រុងនេះខ្លាំងណាបាទអូមីក្រុងនេះខ្លាំងណាចាក់3ដងហើយក៏នៅតែឆ្លងដែរបាទហើយសូម្បីតែលោកប្រធានស្ដីទីសំរងស៊ីក៏លោកឆ្លងដែរណាបាទលោកបានសរសេរបង្ហោះនៅក្នុង page របស់លោកណា លោកបានឆ្លងអូមីក្រុងនឹងដែរណាប៉ុន្តែបានជាសះស្បើយវិញហើយបាទគឺគ្រាន់តែឆ្លងរយៈពេលតែ5ថ្ងៃទេបាទ5ថ្ងៃទេហើយយើងសម្រាប់ព្យាបាលនៅផ្ទះខ្លួនឯងទៅយើងមិនបាច់ទៅពេទ្យទៅអីទេតែ5ថ្ងៃទៅវាជាបាទជាហើយអូមីក្រុងហ្នឹងបាទប៉ុន្តែឲ្យសំខាន់ឲ្យយើងបានចាក់វ៉ាក់សាំង3ដងបងប្អូនណាចាក់វ៉ាក់សាំង3ដងបាទហើយអ្នកចាក់ម្ដង2ដងអីណាហ្នឹងខ្ញុំមិនធានាហើយអ្នកអត់ចាក់សុទ្ធខ្ញុំក៏មិនធានាដែរណាប៉ុន្តែអ្នកចាក់3ដងគឺថា អាចមានឱកាសច្រើនបាទហ្នឹងហើយគឺថាអូមីក្រុងនេះដំណាក់កាលចុងក្រោយហើយបាទបន្ទាប់ពី Delta ដែលយាយអីទៅគឺអូមីក្រុងនេះថ្មីថ្មីហ្នឹងបាទហ្នឹងហើយឥឡូវហ្នឹងគឺថាឆ្លងលឿនមែនតើនៅក្នុងសហរដ្ឋអាមេរិកនេះក្នុងមួយថ្ងៃមួយថ្ងៃឡើង1លានមួយថ្ងៃឡើង1លានអ្នកបាទគាត់នៅរដ្ឋ New Jersey មករដ្ឋ New Jersey 30ម៉ឺនអ្នកក្នុងមួយថ្ងៃបាទក្នុងមួយថ្ងៃ30ម៉ឺនអ្នកអស់ដល់កហើយបាទដល់កហើយចឹងហ្នឹងហើយអូមីក្រុង បាទប៉ុន្តែវាតែរយៈពេល5ថ្ងៃគឺវាជាសះស្បើយឡើងវិញបងប្អូនណាជាសះស្បើយពេលជាសះស្បើយហើយវាមានហៅថាភាពស្មភាពស្មមានដូចជាយើងហៅថាអង្គតិកមានប្រព័ន្ធការពារហ្នឹងនៅក្នុងខ្លួនយើងរួចស្រាប់ហើយសម្រាប់ប្រឆាំងមេរោគបាទអញ្ចឹង កុំភ័យកុំព្រួយបារម្ភបងប្អូនណាកុំភ័យកុំព្រួយបារម្ភបាទប៉ុន្តែយើងត្រូវព្យាបាលយើងត្រូវលេបថ្នាំវីតាមីន C វីតាមីន D អីដូចអាអាអាកូវីដលើកដំបូងដែលកើតដំបូងចឹងបាទត្រូវលេបវីតាមីន C វីតាមីន B D អីហ្នឹងលេបឡើងវិញទាំងអស់បាទហ្នឹងហើយហើយពិសាថ្នាំអីអី Tylenol អីចឹង អាអូមីក្រុងនេះគ្រាន់តែវាធ្វើទុកឈឺកហើយនឹងក្អកអីបាទវាអត់ធ្វើឲ្យយើងបាត់ក្លិនបាត់រសជាតិអីអត់មានទេក្លិនរសជាតិនៅដដែលហើយវាអត់មានបង្កឲ្យរាករសអីទេបាទអត់មានបង្កឲ្យរាករសអីគ្រាន់តែឈឺកហើយនឹងបាទហើយនឹងយើងហៀសបោតិចតិចទាំងប៉ុណ្ណឹងបាទក្រៅពីហ្នឹងគឺមិនបង្កគ្រោះថ្នាក់អីធ្ងន់ធ្ងរទេបាទនឹងជំរាបជូនបងប្អូនអញ្ចឹងបាទហើយ នៅកន្លែងធ្វើតេស្តគឺពេញពេញតែម្ដងបាទពេញពេញណាបាទគឺអ្នកទៅធ្វើតេស្តគឺពេញពេញតែម្ដងបាទហ្នឹងហើយគឺរយៈពេល3ថ្ងៃនេះគឺអត់សូវស្រួលខ្លួនឥឡូវនេះគាត់បើវិញហ្នឹងបងប្អូនណាគាត់បើវិញហើយបងអូនតេជោឡុងក៏គាត់គាត់បើវិញដែរគាត់តែបាន80%ហើយបាទបានជា80%ហើយសម្ដេចបងអូនដាលេអុយនោះក៏ក៏អត់ស្រួលខ្លួនដែរបាទគឺបាទរោគប្រាសាយធំនឹងដូចគ្នាដែរណាបងប្អូនណាហើយបាត់អវត្តមានគាត់បាទ ចឹងឥឡូវខ្ញុំជម្រាបជូនព័ត៌មានដល់បងប្អូនយើងបាទអំពីមេរោគ COVID-19 ឈ្មោះអូមីក្រុងហ្នឹងបាទអូមីក្រុងហ្នឹងណាបងប្អូនណាបាទហើយខ្ញុំមានប្រធានបទ2ដែលត្រូវលើកយកមកជម្រាបជូនបកស្រាយចែកជូនបងប្អូនលោកនាងកញ្ញា នៅក្នុងថ្ងៃនេះបាទទី1គឺថាបាទហ៊ុនម៉ាណែតត្រូវធ្វើ DNA សិនមុននឹងឡើងធ្វើជានាយករដ្ឋមន្ត្រីខ្មែរបាទ គឺថាត្រូវធ្វើ DNA សិនបាទហ្នឹងគឺជាការទៀមទាបាទជាការទៀមទាពីប្រជាប្រដ្ឋទូទៅតែម្ដងមិនមែនតែខ្ញុំទេគឺច្រើនគ្នាបងប្អូនអ្នកស្រឡាញ់ជាតិស្រឡាញ់យុតិធធម៌សង្គមស្រឡាញ់ប្រទេសជាតិរបស់យើងគឺត្រូវតែទៀមទីឲ្យហ៊ុនម៉ាណែតនឹងត្រូវតែធ្វើ DNA ឲ្យច្បាស់លាស់បាទច្បាស់លាស់ថាតើឯងជាកូនយួនឬមួយក៏ជាកូនខ្មែរកូនលេដកធអឺកូនលេដកធឬមួយក៏ជាកូនអឺ បាទកូនទេវេវបាទកូនកូនទេវេវបាទកូនហ៊ុនសែនបាទត្រូវធ្វើ DNA ច្បាស់លាស់ណាបាទហើយហ្នឹងសម្ដេចដេជោមាសសច្ចៈបុនក៏គាត់បានប្រតិកម្មទៀមទៀតដែរគាត់ហ៊ានបបួលភ្នាល់ជាមួយនឹងហ៊ុនម៉ាណែតផងដែរបាទអឺសម្ដេចដេជោមាសសច្ចៈបុនបាទសច្ចៈបុនគាត់ឡើងដេជោមាសបាទហើយខ្ញុំក៏តែងតាំងដេជោឡុងទៅជាដេជោយ៉តដែរបាទទៅជាដេជោយ៉តផងដែរបាទឥឡូវហ្នឹងយើងតែងតាំងគ្នាយើងទៅកុំក្បល់ មានអស់អីមួយរៀលទេអាណាថាអីថាទៅកុំទៅគ្មានទៅចាប់ពាក់អាណាមួយរៀលទេបាទក្រមទូទស្សនអ្នកការខ្មែរសិទ្ធិសម្ដេចជាងមិនខ្វល់ទេហើយរីគុណអីរីគុណទៅបាទយើងសម្ដេចពួកឯងតែងតាំងគ្នាឯងបានណាគេតែងតាំងគ្នាគេបានដែរអាហ្នឹងវាមិនមានបញ្ហាអីទេបងប្អូនណាបាទហ្នឹងហើយឥឡូវប្រធានបတ်ទី1ហ្នឹងគឺត្រូវហ៊ុនម៉ាណែតហ្នឹងត្រូវធ្វើ DNA សិនមុននឹងឡើងធ្វើជានាយករដ្ឋមន្ត្រីខ្មែរបាទ ហើយប្រធានបទទី2បាទថាហ៊ុនសែនទៅភូមិមាតាមច្រកណា បាទហ៊ុនសែនទៅភូមិមាតាមច្រកណាបាទថ្ងៃហ្នឹងថ្ងៃទី7ខែមករាហើយដែលជាថ្ងៃដែលថ្ងៃដែលហ៊ុនសែនត្រូវកំណត់កាលបរិច្ឆេទទៅភូមិមាតើទៅតាមច្រកណាដូចជាមិនឃើញទៅឬមួយជីឡានទៅតាមច្រករបៀងថៃបាត់ហើយបាទរឿងកប៉ាស់ដូចមិនឃើញចេញសោះបរិញ្ញាជនហោះដូចជាស្ងាត់ជ្រាបបាទ ដូចស្ងាត់ជ្រាបឬមួយក៏ខ្លាចអត់ហ៊ានថតផ្សាយខ្លាចពួកការ៉ែនពួកឈិនដឹងពួកការ៉ែនពួកឈិនដឹងឥឡូវហ្នឹងខ្ញុំឃើញពលរដ្ឋភូមិមាចូលខមមិននៅក្នុង page ហ៊ុនសែនបាទរាប់ពាន់អ្នកចូលទៅខមមិនក្នុង page ហ៊ុនសែននៅក្នុងថ្ងៃនេះខ្ញុំចូលទៅមើល page ហ៊ុនសែនមាញ់មាញ់សិតតាបងប្អូនភូមិមាបងប្អូនភូមិមាដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យបាទគាត់ចូលទៅខមមិននៅ page ហ៊ុនសែនបងប្អូនចូលទៅមើលឃើញហើយ ក៏មិននៅកន្លែងហ៊ុនសែនអីផុសរឿងខួបអាពាហ៍ពិពាហ៍អីលើកទី46ឆ្នាំអីហ្នឹងបាទខ្ញុំក៏បានខមមិននៅ page ហ៊ុនសែនដែរបាទរឿងថ្ងៃអាពាហ៍ពិពាហ៍របស់ខួបអាពាហ៍ពិពាហ៍46ឆ្នាំរបស់ហ៊ុនសែនក៏ខ្ញុំបានចូលខមមិនពីរដែរឲ្យឲ្យហ៊ុនសែនឆ្លើយតបមកខ្ញុំវិញប៉ុន្តែហ៊ុនសែនអត់ឆ្លើយតបមកទេខ្ញុំដាក់ខមមិនទៅពីរបែរជាឥឡូវប្លុកខមមិនខ្ញុំហើយបាទ page ហ៊ុនសែននឹង block comment ខ្ញុំហើយបែរជាអាដួងតារាមិនមែនហ៊ុនសែនហ៊ុនសែនវាមិនចេះ block ចេះស្អីវាទេហើយក៏វាមិនចេះសេទេ page ហ៊ុនសែននឹងគឺអាដួងតារានឹងអ្នកសរសេរឲ្យទាំងអស់ក៏ពេចក៏វាអសចុះបន្ទាត់ពីលើពីក្រមនឹងគឺអាដួងតារាអ្នកកាន់ Facebook ហ៊ុនសែននឹងវាអ្នកសរសេរឲ្យហ៊ុនសែនហ៊ុនសែនវាអត់ចេះស្អីទេសេរមិនញ័រដៃទៅធើកទៅទីទៅធើកទៅទីទៅធើកបាទអង្គុយម្ដងខ្លួនផងទៅសរសេរមិនអានោះវាសរសេរបត់បែន តាមហ៊ុនសែនទាំងអស់ហ្នឹងបាទហើយវាបានយករូបបាទដួងតារាហ្នឹងវាបានយករូបហ៊ុនសែនរូបលេដខឈរជាមួយប៊ុនរនីណាបាទវៀងកេធើវៀងកេធើហ្នឹងវៀងកេធើហ្នឹងគឺប្រពន្ធលេដខឈ្មោះប៊ុនរនីហ្នឹងបាទវៀងកេធើវៀងកេធើហ្នឹងហ្នឹងហើយអាដួងតារាហ្នឹងគេបានយកទៅបង្ហាញគេយកទៅបង្ហាញហ៊ុនសែនតែហីឯកអត់បាទ ហើយបង្ហាញផោះតាងជាក់ស្ដែងមែនអាដួង តារាបងប្អូនស្គាល់អាដួងតារានឹងអានឹងឡើងបនស័កដោយសារស្កាន់ Facebook ហ៊ុនសែនអាដួងតារាបាទវាឡើងស្អីគេណារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីអាគ្មានចេះជំនាញអីគ្រាន់តែកាន់ Facebook ឲ្យហ៊ុនសែនកាន់តែចាំតែ block comment គេនឹងចាំតែស្អីស្អីនឹងប៉ុណ្្នឹងនេះអាហ្នឹងបាទឡើងបនតាមជើងខោដូចតែគ្នាណាគ្មានចេះស្អីទេបាទពួកអាហ្នឹងគ្មានចេះស្អីទាំងអស់ឡើងបនតាមជើងខោទាំងអស់ បាទគ្មានចំណេះចំណាញស្អីទេកុំថាវាចេះស្អីនោះអីឲ្យអញទៅអួតអារឿងកូនលោតឆាត់យងក៏ទៅមកអួតដែរទៅអួតអាអាលេដឹកថងអួតអាលេដឹកថងថាលោតឆាត់យងលោតស្អីណាអានេះលេដឹកថងមួយលេដឹកធោមើលមើលមុខវាបងប្អូនមើលមុខវាអាលេដឹកថងជាមួយនឹងអាលេដឹកធោអាលេដឹកថងបាទអានឹងកូនបង្កើតឪបង្កើតវាមិនបាច់ទៅឆ្ងល់ទេ ឲ្យខ្លាំងធ្វើ DNA មកថ្ងៃនឹងប្រកាសបន្តទៀតសម្ដេចតេជោយតទៅផ្សាយមុននឹងប្រហែលជាកន្លះម៉ោងមុននឹងបាទក៏សំណូមពរដែរបាទឥឡូវនេះសម្ដេចបជ័យសម្ដេចភក្តីបជ័យសេនាសេនរតនាក៏សំណូមពរដែរឲ្យធ្វើ DNA សិនបាទមុននឹងឯងឡើងធ្វើជានាយករដ្ឋមន្ត្រីខ្មែរត្រូវដាច់ខាតយ៉ាងអត់មានទៅរឿងអីណាឲ្យអាមេរិក សុំបញ្ជាក់សញ្ញាបត្រ West Point West Point ទេគ្មានចាំបាច់អានោះទេគ្មានរឿងត្រូវការចាំបាច់ទៅរឿងបញ្ជាក់សញ្ញាបត្រ West Point West Point ទេសមត្ថភាពនៃការដឹកនាំសកម្មភាពសឹងនិយាយពីថាសកម្មភាពបញ្ជាក់ពីសមត្ថភាពនៃការដឹកនាំណាមិនចាំឯងទៅឲ្យអាមេរិកឲ្យអ៊ីស្រេចឲ្យគេទៅអឺស្នើសុំបញ្ជាក់សញ្ញាបត្រស្អីស្អីដើម្បីឲ្យ ចំណេះដឹងចំណេះស្អីឯណាឲ្យអាលេដឹកថងអីហ្នឹងទេមិនបាច់ទេនេះរឿងធំនេះរឿងធំរឿងសំខាន់សម្រាប់ជាតិនេះឯងត្រូវតែធ្វើ DNA ចាំបាច់អត់មានរឿងពងវែងដានពងវៀនដានអីទេត្រូវតែធ្វើ DNA ឲ្យដាច់ខាតណាបាទធ្វើ DNA ដាច់ខាតបច្ចៈឲ្យច្បាស់លាស់បាទពីព្រោះរឿងនេះរឿងធំសម្រាប់ប្រទេសជាតិណាមិនមែនជារឿងលេងសើចទេណា បើវាវិនិច្ឆ័យអន្តរាយណាបើសិនជាយកអាកូនយួននឹងមកដឹកនាំប្រទេសណាបាទបើសិនអានឹងមកដឹកនាំប្រទេសវិនិច្ឆ័យអន្តរាយប្រទេសជាតិបាទវិនិច្ឆ័យអន្តរាយប្រទេសជាតិធ្ងន់ធ្ងរអញ្ចឹងទៀមទាដាច់ខាតបាទខ្ញុំទៀមទាដាច់ខាតឲ្យវាធ្វើ DNA ឲ្យច្បាស់លាស់ហើយកូនខ្មែរឬក៏កូនយួនបាទហើយកូនខ្មែរឬកូនយួនបាទឥឡូវនឹងសូមទស្សនាបាទសម្ដេចតេជោមាសបាទសម្ដេចតេជោមាសសច្ចៈបុននឹងគាត់ប្រតិកម្ម ឲ្យគាត់ប្របួលអាលេទឹកថងនឹងភ្នាល់គ្នាបាទសូមទស្សនាដូចតទៅបាទចឹងចោះនិយាយពីរឿងគេនិយាយប៉ះពាល់លើសញ្ញាបាត់គេអូគេស្រែកក្តែងក្តែងមកអូគេហ៊ានណាស់គេក្លាហានណាឥឡូវបើសំនឹងស៊ីសឿងក្លាហានហ៊ានភ្នាល់អត់ថាសញ្ញាបាត់ហ៊ុនម្លែកប៉ិតមិនប៉ិតអូគេចេញមកហ่ะដូចមកអាអាចអាចបើអញ្ចឹងឲ្យក្លាហានអូចុះពួកអញស្រែកថាបើឲ្យក្លាហានបើឲ្យសឿងបើឲ្យជាកូនខ្មែរប៉ិតប្រកប បើឯងជាកូនហ៊ុនសែនពិតប្រាកដមិនក៏ឯងមិនសឿងមិនបង្ហាញ DNA ឲ្យអញមើលផងណែមិនបង្ហាញ DNA អញមើលផងណែឥឡូវឯងសឿងអត់ឯងភ្នត់អញភ្នត់មួយឯងអញថាឯងកូនយួនអញថាឯងកូនលេដកថោអញថាឯងមិនមែនជាកូនហ៊ុនសែនឯងហ៊ានភ្នាល់ជាមួយអញអត់ហើយបើឯងសឿងឯងបង្ហាញ DNA ឲ្យអញមើលមកបើឯងប្រកែបើឯងខ្លាំងបើឯងចិត្តជាកូនប្រុសមែនហ៊ានស៊ីហ៊ានសងអាសច្ចាហ៊ានប្រឈម បាល់ឯងខ្លាំងពិតប្រកបដូចមាត់ឯងខ្លាំងមែនឯងថាឲ្យលោកប្រធានសពសៀនប៉ុណ្ណោះមកឯងឥឡូវអញភ្នាល់ជាមួយឯងអញថាឯងកូនយួនឯងមិនមែនជាកូនហ៊ុនសែនឯងកូនលេដថោបាល់ឯងខ្លាំងប្រហាច់ DNA ឲ្យអញមើលមើលឯងប្រហាច់មើលមើលអញនៅតែដាក់ឯងថាជាជនសង្ស័យអាហ៊ុនម៉ាណែតគឺជាជនសង្ស័យដ៏ធំបំផុតសម្រាប់ជាតិខ្មែរសម្រាប់ប្រទេសខ្មែរព្រោះអានេះជាកូនយួនជាទីយិតរបស់យួនមានគ្រោះ មានហានិភ័យសម្រាប់ប្រទេសខ្មែរអានេះគឺជាសម្លេងរបស់អញអាសច្ចៈហើយយកទៅចាប់ណាឲ្យពួកអាឆ្កែឯងយកសម្លេងអញយកទៅយកយកយកដាក់យកដាក់មើលមួយចានម្នាក់ទេអកូនមួយចានម្នាក់ទេមួយចានម្នាក់ទេណាហើយក៏ប៉ុណ្្នឹងហើយស្អីខ្លាហានស្អីណាសឿងស្អីពពួរគេកូនប្រុសអីណាគាត់តែរើសញ្ញាបត្រប៉ុណ្្នឹងអញពពួរឯងដល់ដល់ថានេះ អញចោទឯងថាឯងជាកូនលេខ10ធូអញសង្ស័យឯងមិនមែនជាកូនហ៊ុនសែនឯងគឺជាកូនយួនបើឯងសឿនចិត្តជាកូនប្រុសដើមទ្រូង5ហាត់បង្ហាញ DNA ឲ្យអញមើលបង្ហាញ DNA ឲ្យអញមើលវាខ្លាំងជាងអាសញ្ញាបត្រឯងនោះទៀតណាវាលយជាងអាសញ្ញាបត្រឯងនោះទៀតអញជឿថាឯងពួកឯងនេះវាខ្មេះទេវាខ្មោចទេវាមិនអាចទេបានតែព្រុសបានតែព្រុសសូមបងប្អូនចែកវីដេអូនេះ ទៅឲ្យពួកវាមើលផងឲ្យពួកវាមើលផងឲ្យវាស្គាល់ថាអាសច្ចៈនេះណាតតាំងជាមួយឯងរបៀបម៉េចតតាំងជាមួយរបៀបពួកឯងមិនមិននិយាយជាមួយពួកឯងច្រើនទេអញដឹងតែពួកឯងនេះណាវាបាត់តែអាចទេវាមិនផែស្អីទេណាអូគេហៅកលាឃើញគេគ្រាន់តែលោកប្រធានសំរងស៊ីនិយាយពីរឿងសញ្ញាបត្រគេសិតតែពួកសំរងស៊ីភ្នាល់ណាភ្នាល់ដើរចេញពី ដើរចេញពីទូនីតិដើរចេញពីតំណែងមិនបាច់ទេមិនបាច់ធ្វើដល់ថ្នាក់នោះពេកទេទៅអញទុកឱកាសឲ្យមិនបាច់ធ្វើដល់ថ្នាក់នោះពេកទេបង្ហាញតែ DNA មកតើឯងកូនយួនឬមិនកូនយួនបើឯងមិនបង្ហាញទេអញនៅតែដាក់ការសង្ស័យអញមិនអនុញ្ញាតឲ្យឯងធ្វើនយោបាយទៅស្រុកខ្មែរទៅដាច់ខាតទោះឯងប្រើអបាយកលប្រើវិធីសាស្ត្រយ៉ាងណាក៏ដោយស្រាប់តែរឿងពួកឯងក៏ប៉ុន្តែអញនៅតែប្រឆាំងព្រោះអញចង់ឃើញ DNA អញចង់ឃើញ DNA តើឯងជាកូនហ៊ុនសែនឬមិនមែនអញចង់ឃើញតែប៉ុណ្្នឹងទេ ហើយហ៊ានភ្នាល់មួយអញអត់ហើយហ៊ានបង្ហាញអញអត់ណាអាហ៊ុនម៉ាណែតអញដាក់ចឹងណាលេងម្ចាស់លេងម្ចាស់ទឹកម្ចាស់គោមើលឯងហ៊ានឆោយអត់អញជឿតែឯងនេះអញប្រពួរប្រហែលដងហើយមិនដែរហ៊ានឆោយជាមួយអញទេបានតែលោតជាមួយលោកសំរស៊ីគេខ្ពើមជលក់ជាមួយឯងគេខ្ពើមណាគេគេគេគេមិនអោយតម្លៃពួកឯងហ្នឹងណាស្អីសំរងស៊ីស្អីសំរងស៊ីស្អីមួយម៉ាត់សំរងស៊ីណា បើដល់ជាមួយពួកអញឯងមិនក៏មិនលូតមកណែជាមួយពួកអញមិនក៏មិនលូតមកអីខ្លាំងឯលូតមកឥឡូវខ្ញុំនិយាយទៅត្រូវខុសបងប្អូនបងប្អូនខ្ញុំនិយាយនឹងត្រូវខុសបងប្អូនគិតដូចខ្ញុំអត់បងប្អូនយល់ដូចខ្ញុំអត់អេអាហ៊ុនម៉ាណែតពិតជាជាជនសង្ស័យពិតប្រកបអត់យើងសង្ស័យថាអាហ៊ុនម៉ាណែតគឺជាកូនយួនយើងសង្ស័យថាអាហ៊ុនម៉ាណែតគឺជាកូននៃដកថោយើងសង្ស័យថាអាហ៊ុនម៉ាណែតពិតជាមិនមែនកូនហ៊ុនសែនទេ តើពិតប្រកបឬមិនពិតប្រកបសូមបងប្អូនឲ្យមេដៃមួយដាក់សញ្ញាថាគ្រប់គ្រងឬមិនគ្រប់គ្រងតែប៉ុណ្ណឹងបានដែរបងប្អូនដល់បិទជាផតាំងកុំឲ្យខ្ញុំស្រែកតែឯងអត់ប្រយោជន៍ថ្ងៃនេះលេងហើយអាខ្លាំងដៃតិចណាលេងហើយអាខ្លាំងដៃឲ្យអើបណ្ដាញ Facebook ហ្មងណាឲ្យ YouTube យកទៅចាក់ ណាឲ្យអាខ្មែរលាក់យកទៅចាក់ឲ្យពួកអាបដាយ fresh you យកទៅចាក់ឯងចង់ភ្នាល់ណាចង់ភ្នាល់ជាមួយណាឯងចង់ភ្នាល់អីអីអី ពូនិយាយថាថាជាអ្វីបងទៀតសូម្បីទៅប្រពន្ធពូនេះក៏ជឿវៀតណាមដែរកូនពូហ៊ុនម៉ាណែតនេះ គឺកូនកាត់ មិនមែនបានសង្កេតថាកូនបង្កើតរបស់ហ៊ុនសែនទេ គឺកូនរបស់ប្រពន្ធពូ ជាមួយនឹងអតីតប្តីរបស់គាត់បាទហ្នឹងហើយបងប្អូនលោកនាងកញ្ញាទាំងអស់បានទស្សនាវីដេអូ ខ្លីខ្លីបាទខ្លីខ្លី3បាទទី1របស់ដេជោមាសសច្ចបុនបាទគាត់បានបបួលបាទដេជោទេវេវអឺបបួលអាលេដកថងបាទបបួលលេដកថងភ្នាល់គ្នាភ្នាល់គ្នាហើយខ្ញុំថ្ងៃនេះក៏ប្រកាសភ្នាល់មួយវាដែរប្រកាសភ្នាល់មួយវាថាឲ្យធ្វើធ្វើ DNA នឹងប្រកាសភ្នាល់មួយឲ្យដែរក្នុងថ្ងៃហ្នឹងផ្ញើផ្ដាំផ្ញើទៅអាលេដកថងហ្មង អត់មានឈ្មោះឯងហ៊ុនម៉ាណែតស្អីណាទេឯងបកូនយួនច្បាស់តកូនយួនណាឯងគ្មានឈ្មោះហ៊ុនលេគ្មានឯងឈ្មោះហ៊ុនម៉ាណែតអីទេឯងត្រូវដឹងឪរបស់ឯងពិតប្រកបឯងអាហ៊ុនសែនមិនមែនឪរបស់ឯងទេណាឯងហៅឪឯងហៅតែពូពូទៅរាល់ថ្ងៃហ្នឹងឯងស្អីទៅអីណាថ្ងៃដឹងគុណខួបអីអាពាពិពារបស់អ្នកមានគុណឯណាអ្នកមានគុណរបស់ឯងនេះណែលេដាក់ធោនេះអាគ្មានរឿងស្អីអាអាទេវេហ្នឹងមិនមែនតែអ្នកមានគុណឯងទេ អ្នកអ្នកមានគុណហើយនេះត្រូវដុតធូបបួងសួងសុំសេចក្តីសុខពីអាលេដកោនោះឲ្យវាដឹងឲ្យវាដឹងច្បាស់លាស់កុំមករបៀបស្អីណាដឹងគុណស្អីហ៊ុនសែននោះបាទដឹងគុណស្អីហ៊ុនសែននោះបាទហើយត្រូវដឹងច្បាស់ឪឯងអីអីច្បាស់ណាកុំមករបៀបនេះឯងនេះច្បាស់លាស់ណាអឺត្រូវបញ្ជាក់ច្បាស់លាស់ប្រកាសថ្ងៃនេះ តទល់ឯងជាមួយនឹងឯងដែរណាលេដឹកថងឯងត្រូវតែធ្វើ DNA ច្បាស់លាស់ដែររឿងមុននឹងឯងឡើងធ្វើជានាយករដ្ឋមន្ត្រីខ្មែរអញក៏ប្រឆាំងដាច់ខាតដែរជាមួយនឹងដេជោមាសអឺសច្ចៈបុនក៏ដូចជាដេជោយ៉តឡុងបាទគឺប្រកាសប្រឆាំងដាច់ខាតហើយគឺមិនអោយឯងមកដឹកនាំប្រទេសកម្ពុជាទេមិនអោយឯងមកធ្វើនាយករដ្ឋមន្ត្រីខ្មែរទេឯងទៅធ្វើ DNA ឲ្យច្បាស់លាស់បាទឯងជាកូនខ្មែរពិតប្រាកដអញគ្រប់គ្រង បើឯជាកូនខ្មែរពិតប្រកបអញគ្រប់ត្រឲ្យជានាយករដ្ឋមន្ត្រីណាអានោះប្រកាសចឹងមកបាទប្រកាសសាធារណៈចឹងមកគឺបើឯធ្វើ DNA ហ្នឹងទៅរកឃើញឈាមឯហ្នឹងជាឈាមរបស់ហ៊ុនសែនពិតប្រកបឈាមខ្មែរពិតប្រកបមែនណាឯងប្រកាសទទួលស្គាល់ឯងជានាយករដ្ឋមន្ត្រីត្រូវធ្វើ DNA ហើយយកសំណាក់តេស្តនឹង DNA នឹងមកធ្វើនៅសហរដ្ឋអាមេរិកបាទមកធ្វើសហរដ្ឋអាមេរិក កន្លែងណាដែលអាចទទួលស្គាល់បានពិតប្រកបបានអត់មានរឿងទៅធ្វើនៅរឿងទៅធ្វើនៅប៉ាស្ទ័រទៅកាឡាម៉ែតអីអីណាទេគឺត្រូវតែយកអាសំណាកនឹងមកធ្វើតេស្តនៅសហរដ្ឋអាមេរិកឲ្យមានច្បាស់លាស់ឲ្យមានសាកសីមានការចូលរួមដឹងលឺច្បាស់លាស់អាហ្នឹងឲ្យពិតប្រកបណាឲ្យពិតប្រកបអត់មានរឿងទៅនិយាយរឿងសញ្ញាបត្រមិនសញ្ញាបត្រសញ្ញាឃើញសញ្ញាអីទេអត់មានទេពេលនេះត្រូវរឿងច្បាស់លាស់រឿងច្បាស់លាស់ណាបាទ អាហ្នឹងគឺខ្ញុំជម្រាបជូនបងប្អូនជនរួមជាតិបានដឹងច្បាស់ហើយខ្ញុំមានសំឡេងពីបងប្អូនយើងគាត់ផ្ញើមកបាទគាត់ផ្ញើមកខ្ញុំបាទហើយគាត់មានឯកសារគាត់មានផុសតាងច្បាស់លាស់បាទមិនមែនត្រឹមតែ Mark A Smith ទេមិនមែនតែ Mark A Smith ទេមានអ្នកដែលគាត់ដឹងប្រវត្តិនឹងច្បាស់លាស់ជាងមុននឹង Mark A Smith នឹងទៀត Mark A Smith នឹងគាត់សរសេរ Mark A Smith នឹងដែលវរៈសេនីត្រីរបស់សហរដ្ឋអាមេរិក Mark A Smith នឹងក៏សរសេរនៅក្នុងឆ្នាំ1999ពេលដែលអាម៉ាណែតនឹងវាទៅរៀននៅ West Point បាទវានេះ Mark A Smith ហ្នឹងណាបាទ Mark A Smith ហ្នឹងដែលព្រះសេនីត្រីរបស់សហរដ្ឋអាមេរិកហ្នឹងបានសរសេរពីរឿងអាឡេដឹកថងហ្នឹងជាកូនរបស់អាឡេដឹកថោជាមួយនឹងប៊ុនសឹមហៀងប៊ុនប៊ុនសាមហៀងអីហ្នឹងបាទនេះ បាទវៀងកេធើហ្នឹងវៀងកើតវៀងកេធើបាទវៀងកេធើនេះអាហ្នឹងគឺវាឯកសារការប្រវត្តិការប្រវត្តិច្បាស់លាស់ហ្នឹងមិនមែនចេះតែយើងនិយាយនិយាយអត់មានអីផោះតាងទេបើឯងប្រកែឯងត្រូវប្តឹង Mark A Smith ទៅប្តឹង Mark A Smith បាទរយៈស្នេហ៍ត្រីណាអាអាលេកថងវាស្គាល់ហើយការជំនាន់ហ្នឹងវាមករៀនអីអីហ្នឹងស្គាល់រយៈស្នេហ៍ត្រី Mark A Smith ហ្នឹងប្តឹងទៅប្តឹងបាទប្តឹងទៅហើយប្តឹងហ្នឹងទៅប្តឹងគេទៅ បាទហើយខ្ញុំមានសម្លេងបាទអ្នកដែលគេដឹងប្រវត្តិអាលេខធំនឹងច្បាស់កូនអាលេខធំនឹងច្បាស់ណាបាទហើយត្រូវតែបាទបញ្ជាក់ច្បាស់ហើយគាត់បាទគាត់អត់នេះទេអ្នកបងប្អូននៅស្រុកខ្មែរគាត់អត់ហ៊ាននិយាយទេខ្លាចណាអ្នកនៅស្រុកខ្មែរអត់ហ៊ានប្រតិកម្មអត់ហ៊ាននិយាយរឿងហ្នឹងទេអញ្ចឹងមានអ្នកនៅក្រៅប្រទេសមានបងប្អូនមកក្រៅប្រទេសហ្នឹងហ៊ាននិយាយរឿង រឿងពួកវាឲ្យឲ្យបងប្អូនប្រជាពលរដ្ឋនៅលើពិភពលោកបានដឹងបាទកុំឲ្យលាក់ទៀតអត់មានត្រូវលាក់ទុកអីទៀតទេពីព្រោះឥឡូវវាបញ្ចេញហើយបាទវាបញ្ចេញហ៊ុនសែនអឺបាទហ៊ុនសែននោះវាឈ្មោះអីវៀងវៀងហៃភុកមិនទេបាទមិនមែនជាកូនខ្មែរដែរអានឹងជាកូនយួនវាផ្ញើដែរតាំងពីជំនាន់នឹងមកវាមិនមែនកូនវាមិនមែនបងប្អូនជាមួយហ៊ុនណេងមិនមែនអីទេអានឹងកូនយួនគេផ្ញើមកដែរបាទ វៀងហៃហៃហ្វុកបាទហ៊ុនសែនហ្នឹងក៏កូនយួនវាក៏វាដាក់តាំងពីជំនាន់ហ្នឹងមកបន្តគ្នាដែរមកបាទវាកាន់ដឹកនាំហ្នឹងមកហ្នឹង40ប្រហែលឆ្នាំហើយបាទ40ប្រហែលឆ្នាំឥឡូវវាដល់ដំណាក់កាលមួយវាទៅមុខលែងរួចវាបន្តទៀតវាបន្តទៀតមិនដាក់អាលេដឹកថងហ្នឹងបាទលេដឹកថងហ្នឹងមិនដាក់អាតេវេហ្នឹង40ឆ្នាំជាងអស់ប្រទេសជាតិឡើងអឺអស់ឡើងអាលីអាលុតអស់អស់រ៉ែអស់អីខ្ទេចខ្ទីអស់ បាទអស់ព្រីឡង់អស់អីគ្រាន់តែដាក់អាក្នុង40ម៉ានឆ្នាំអស់ខ្ទេចខ្ទីអស់ប្រទេសកម្ពុជាឥឡូវនឹងដល់ចំនួនអាលេដឹកថងនឹងទៀតมันអន្តរាយបាទมันអន្តរាយយ៉ាងណាយ៉ាងណីទៅ បាទมันអន្តរាយយ៉ាងណាយ៉ាងណីទៅអានឹងត្រូវបជាចំណងនឹងទប់ស្កាត់តាមអាលេដឹកថងនឹងអត់ឲ្យទៅណារួចទេប្រឆាំងហើយរហូតបាទប្រឆាំងហើយរហូតអត់មានឲ្យហើយរឿងបានឡើងមកធ្វើជានាយករដ្ឋមន្ត្រីខ្មែរទេអានឹងនិយាយប្រកាសសាធារណៈអញ្ចឹងថ្ងៃនេះ ប្រកាស9ឡែភ្នាល់ដែរបាទប្រកាស9ឡែភ្នាល់ដែរហ្នឹងហើយបើសិនជាឯងនៅហ្នឹងហ่ะកូនខ្មែរអូខេអឺឈាមឯឈាមខ្មែរទៅឡើងធ្វើជានាយករដ្ឋមន្ត្រីអូខេអាចព្រមឯកភាពទាំងអស់ណាអញ្ចឹងបាទខ្ញុំចាក់សម្លេងដែលបងប្អូនយើងបាទអឺពាក់ព័ន្ធទៅនឹងគាត់បានដឹងប្រវត្តិរបស់ហ៊ុនម៉ាណែតច្បាស់លាស់បងប្អូនណាហើយខ្ញុំចាក់អឺ បាទចាក់សារនឹងចែកជូនបងប្អូនណាបាទឲ្យដឹងបាទត្រូវប្រាប់ប្រវត្តិឲ្យច្បាស់លាស់បងប្អូនណាបាទអញ្ចឹងសូមស្ដាប់សំឡេងដែលគាត់ផ្ដល់មកយើងខ្ញុំដូចតទៅបាទខ្ញុំបានដំណឹងមកថាគុណម៉ែនេះគឺថាគុណតាមបញ្ជាមកដើម្បីធ្វើការចាក់ទងអាជីពស្និទ្ធជាមួយខ្មែរយើងនៅក្រៅហើយជាពិសេសអ្នកលោកវិទ្យ អ្នកលោកបិចហ្នឹងជាមនុស្សរបស់បកជាជនជាមនុស្សរបស់បកសំពុជាតិហើយជាមនុស្សអ្នកមកចំណងដើមតិចតួចទេដូច្នេះការពួតថ្នាក់ចុងក្រោយរបស់ហ៊ុនតែននេះគឺថាមានការពួតបារម្ភណាស់ដោយវាអីសូវអាមេរិកមានការអីយកគឺថាជាពលរដ្ឋអាមេរិកគឺការបាត់កម្មមកវាខ្ញុំក៏បានទៅដែរហើយទៅទឹក5ទៀតខ្ញុំក៏បានទៅពេញ ជួរទី4ជាមួយនៅប៉ារីសមកហើយវាត្រូវមានការអាម៉ាស់អមវាត្រូវមានការអអន្តរជាតិគេកាន់តែអស់សង្ឃឹមគេកាន់តែរលូនវាច្រើនដូច្នេះវាត្រូវមានយុទ្ធសាស្ត្រមួយថ្មីយុទ្ធសាស្ត្រនេះគឺថាឲ្យកូនវាចេញមកក្រៅពីហ៊ុនម៉ាណែតនេះដើម្បីតកតងនៅស្ទេតានៅសហរដ្ឋអាមេរិកហ្នឹងដែលមានប្រជាជនជាពលរដ្ឋខ្មែរហ្នឹង ព្រមព្រៀងវាហើយវាធ្វើការដំបូងគឺទៅវ៉ាន់ទៅស្ពេនទៅឡើងនៅអាឡឹមបិកគឺថាឡឹមបិកនេះគឺចំណុចរបស់វាហើយវាមានចាក់ពោកវាគឺមកហើយហើយក្នុងការដែលវាធ្វើនេះគឺថាខ្ញុំមានថាហេតុអាបាត់ដៃទី3បាត់ដៃទី3ក៏ជាជារាប់នៅឃោសនាណានៅធ្វើការអីអីតិចតួចក្នុងការការហ្នឹងគឺថា មានន័យយើងនៅលំដឹកយើងមិនជំរាបឈ្មោះទេក្នុងខាងហ្នឹងគឺថាទំនុកឲ្យរកក្មេងៗណាក្មេងជ្រែកដល់ក្មេងសុខដែរដែលជាមានគ្រឿងមានគ្រឿងអីហ្នឹងឲ្យគឺថាឲ្យគេឲ្យសង្កេតមើលគឺថានៅសុខហើយគឺថាកងធំបំពោនៅនេះគឺថានិយាយស្ទើរទេណាបាទទៀតមកបើពុកដឹងថាឈ្មោះគាត់ណាគេអត់ទុកវាអាចការជឿសមាធិការជឿ មហានេះគឺថាវាឲ្យធ្វើបាបមកគឺថាវាមិនទាន់ថាអីអីគឺថាគឺថាពេលវាខ្លាចគឺដូចជាគុកចាក់ដូចជាមានឡានដូចជាស្អីហើយវាអាចគួបខានរួមបានជាពិសេសផ្នែកឃោសនាផ្នែកព័ត៌មានផ្នែករដ្ឋយោអីអានេះផ្នែកការមកវា ខ្ញុំបានព្រមថ្ងៃនេះខ្ញុំថាខ្ញុំបងប្អូនជាប្រិយជាពិសេសអ្នកលោកនេះអ្នកណាក៏ដោយសូមពិចារណាឲ្យមែនទែនឈ្មោះហ៊ុនម៉ាណែតនេះគឺថាជាកូនរបស់លេខធរចឹងដែលអំណោយអត់លេខធរដែលជាពីថាប្រេយប្រេយមិត្តពិសេសអត់របស់ហាណូយដើម្បីឲ្យមកទូតរាប្រទេសកម្ពុជានេះចាត់ចែងផ្នែកជីវិតផ្នែករៀន ហើយខ្ញុំក៏បានធ្វើការនៅជាមួយនឹងគឺថានៅអอฟហ្វិសជាមួយគ្នាតែខ្ញុំជាអ្នកបកប្រែគាត់ចង់និយាយយួនចង់និយាយការអីហើយខ្ញុំទៅនិយាយឲ្យបងប្អូនចា៎មកនិយាយតាមខ្មែរជាអ្នកលោកទៀតអ្នកគាត់ចង់ទៅឲ្យនៅទៅប្រាប់តែច្បាស់ថាម៉េចតែចំណាយយ៉ាងម៉េចណាគឺខ្ញុំអ្នកប្រាប់ពេលនោះ ដូច្នេះបានអីខ្ញុំដឹងហើយខ្ញុំប្រកាសថាអីគុណម្ដាយនេះជាកូនរបស់យើងថតហើយម្ដាយគេឈ្មោះមានពីទៅតែខ្ញុំមិនដឹងនៅណាទេមានពីទៅអត់លោកប្រហែលជាប្រហែលក្រោយមកដាក់ឈ្មោះតាមមានក្រោយមកទៅសុំណាលោកណាតាមសម្បត្តិនឹងដើម្បីឲ្យដាក់ឈ្មោះឲ្យខ្ញុំអាចវាទៅអត់លោកទឹកខ្មែរទៀតឲ្យគឺថាគុណម្ដាយនេះជាយើង100% និយមរៀបកោវៈអុយហើយដែលអានយគេតម្រូវហើយហ៊ុនតែនឹងក៏បានសន្យាមួយលេខទៅខហើយនឹងគម្រប់គម្រងគុណម៉ែជាកូនកៅហើយឈ្មោះនេះនឹងត្រូវធ្វើនាយករដ្ឋមន្ត្រីប្រទេសយើងហើយថ្ងៃក្រោយវាដូចឈ្មោះជាមានងប់សានមានងប់សានហើយយកយកយកតែមានម្ដាយវាមួយហើយយកអសតរបស់គុណចែកនឹងមួយដើម្បីនឹង ហើយក្រោយទៅនឹកក្រោយពីដាក់លេមកទៅទៅខ្ញុំមិនដឹងទេបើវាយកឈ្មោះញៀនម៉ែឈ្មោះញៀនញៀនគឺធ្វើចាហើយបើថ្ងៃក្រោយវាញៀនមកខាងញៀនមកខាងវាយកអត់ទៅអត់ទៅលោកស្រីមានគេប្រាប់ថាណាញៀនស៊ីសើហ្នឹងចិនទេមិនមែនយួនទេអញ្ចឹងមែនគេមិនដឹងញៀនគឺធ្វើហ្នឹងជាចិនកតាន់យួនចាបាទ អញ្ចឹងអញ្ចឹងកតាំងយួនវាយួនហើយវាសំពីជាយួនហើយខ្ញុំថាពីប្រើមកពេលនោះវាសម្ដេចជាលោកលោកឲ្យឲ្យទៅរៀនយួនសុខិតឲ្យរៀនយួនមកជួយវាយឲ្យពីឆែនវាជាពេលនោះវាមកជាមួយមកមួយជានារីជាតាជាអ្នកមកពីពេកអ្នកពីពេកចាមកអាចជាដែរក៏ប៉ុន្តែវាទទួលការអប់រំបុកដូនអី គ្រប់អត់ហើយផ្នែកនយោបាយផ្នែកសុខវាឆ្លាតណាស់ហើយអនាគតមានទីទៅវាទទួលបញ្ជាស្ទើរដល់ពេលថ្ងៃហ្នឹងពីហាណូអាណូទឹករឿងមកខ្ញុំមកខ្ញុំតែវាអាក្រោមពោះនេះគ្រូច្បាស់ណាអាយុជំនាញរីកហ្នឹងជំនាញរីកហ្នឹងអាណូតាមនេះវាប្រាប់ខ្ញុំវាមិនដាច់ បាទបងប្អូនបានជ្រាបច្បាស់ហើយគាត់បានផ្ញើជាព័ត៌មាននឹងមកបាទបញ្ជាក់ថាហ៊ុនម៉ាណែតលេដកថងហ្នឹងគឺជាកូនរបស់លេដកថោបាទគាត់បានបញ្ជាក់ប្រាប់ហើយអ្វីប្រពន្ធរបស់ហ៊ុនសែនសប្ថ្ងៃហ្នឹងគឺឈ្មោះវៀងតេតើហ្នឹងបាទហើយវាជាភ្នាក់ងារមួយរបស់យួនសប្ថ្ងៃហ្នឹងវាធ្វើការបណ្ដាញផ្ទាល់ជាមួយនឹងទីក្រុងហាណូយបាទ ដូចជាមុននឹងវៀងសុនភុកមកប្រទេសកម្ពុជាហ្នឹងគឺវៀងតេតើហ្នឹងបានទៅជួបវៀងសុនភុកហ្នឹងមុនហើយមុននឹងវៀងសុនភុកមកប្រទេសកម្ពុជាហ្នឹងបាទមុននឹងមកហើយមានការដែលស្នើឲ្យហ៊ុនសែនឡើងធ្វើជានាយករដ្ឋមន្ត្រីអនាគតស្អីស្អីហ្នឹងបាទវៀងទីទ័រហ្នឹងបាទប៊ុនរនីហ្នឹងបាទវៀងទីទ័រហ្នឹងបានទៅហាណូយមួយសប្តាហ៍មុនហ្នឹងបានវៀងសុនភុកហ្នឹងមកបាទបានវៀងសុនភុកហ្នឹងមកបាទ ហើយក៏មានការបង្កើតឲ្យមានជានាយករដ្ឋមន្ត្រីអនាគតអីអញ្ចឹងណាបាទអញ្ចឹងវាដល់បន្តវេនអញ្ចឹងបាទវាដល់បន្តវេនអឺដើម្បីជាផែនការរបស់ជួនក្នុងការលេបតបាក់ទឹកដីរបស់យើងបាទអញ្ចឹងជា គ្រោះមហន្តរាយជាគ្រោះមួយធំសម្រាប់ប្រទេសជាតិរបស់យើងហើយយើងចេះតែទទូចយើងចេះតែផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់បាទ ត្រូវតែយើងទាំងអស់គ្នាត្រូវតែដឹងរឿងនេះមិនមែនជារឿងធម្មតាទេបងប្អូនកុំចេះតែគ្រប់ត្រឃើញស្អីស្អីស្អីយើងចេះតែគ្រប់ត្រអីស្អីបាទឃើញគេអីមានចំណេះដឹងស្អីសិតតែចំណេះដឹងคล้ายคล้ายទេសញ្ញាបត្រ West Point សញ្ញាបត្រស្អីស្អីណាគ្រាន់តែឈ្មោះទេតាមពិតតែគ្មានស្អីទេបាទគ្មានស្អីទេបងប្អូនណាហើយបញ្ហាគឺអ្វីដែលសម្រាប់ប្រទេសជាតិរបស់យើង បងប្អូនបានឃើញកម្ពុជាក្រោមហើយ ជាគំរូស្រាប់បាទខ្ញុំនិយាយអឺសឹងតែរាល់ដងរាល់លើកនឹងពីហានិភ័យនៃប្រទេសកម្ពុជារបស់យើងខ្ញុំចេះតែលើកយកមកផ្សព្វផ្សាយពីបញ្ហា គ្រោះថ្នាក់នៃប្រទេសកម្ពុជារបស់យើងនឹងដែលយើងត្រូវការពារទាំងអស់គ្នាបាទការពារទាំងអស់គ្នាបាទអាលេដាប់ថងនេះឡើងមកគឺបាទយួនវាសបាយហើយយួនវាសបាយហើយហើយវាទៅតែបាន7ចំណុចថ្មីថ្មីដែលអាវៀងសុនភុកនឹងមក ប្រហែលថ្ងៃមុនហ្នឹងអាវៀងសុនភុកមកហ្នឹងបាទជាធ្នូតាំងទៅអ្វីដូចតែសម្ដេចតេជោយតសកុនត្រឡងហ្នឹងបានបកស្រាយប្រហែលជា1ម៉ោងមុនហ្នឹងបាទគាត់បានបញ្ជាក់ច្បាស់ហើយថាហេតុអីបានជាហ៊ុនសែនរបបហ៊ុនសែនឆ្នាំនេះអត់ធ្វើ7មករាគាត់ដាក់ជាសំណួរនឹងឲ្យដើម្បីឲ្យបងប្អូនឆ្លើយហេតុអីបានជារបបបាទរបបកុម្មុយនីសផ្ដាច់ការហ៊ុនសែននេះបាទមិនមែនជារបបមិនមែនជាអី ប្រជាណាចក្រកម្ពុជាទេជារបបបាទរបបផ្ដាច់ការហ៊ុនសែនកុំដាក់ថាជារបបប្រជាណាចក្រកម្ពុជាកុំយកឈ្មោះប្រជាណាចក្រអីស្អីយកមកដាក់ដើម្បីបោកប្រឆោតបោកមតិជាតិអន្តរជាតិអីកុំដាក់ប្រទេសដាក់ប្រទេសផ្ដាច់ការហ៊ុនសែនរាល់ថ្ងៃនេះពីព្រោះរាល់កន្លែងណាក្រុមហ៊ុនណាក៏បាក់ពួកហ៊ុនសែនណាកន្លែងណាក៏ហ៊ុនសែនណា Naga World ក៏ហ៊ុនសែនណា OC IC ក៏ហ៊ុនសែន ស្អីស្អីណាអាកោះពេជ្រក៏ហ៊ុនសែនហ៊ុនម៉ាណែតហ៊ុនម៉ាណាហ៊ុនម៉ាណិតពីពេញទៅប្រទេសទាំងអស់ហើយវារឿងអីទៅដាក់ប្រជាជាតិណាចក្រកម្ពុជាបាទដាក់ប្រទេសផ្ដាច់ការហ៊ុនសែនណាអានឹងបានពីត្រឹមត្រូវកុំយកទៅដាក់ប្រជាខូចឈ្មោះប្រជាខូចឈ្មោះស្អីអស់អត់មានទេណាបងប្អូនណាបាទហ្នឹងត្រូវជំរាបជូនបងប្អូនថាហេតុអីបានជាបាទភ្ជាប់ទៅនឹងទៅគឺហេតុអីបានជារបបហ្នឹងវាអត់ធ្វើ7មករា អត់ធ្វើ7មករាហ្នឹងមិនមែនលេសរឿងថា COVID 19 19អីទេមិនមែនយក COVID នឹងមកបិទបាំងទេ ហើយក៏និយាយថាអត់លុយលុយវាមិនខ្វះទេលុយវាមានមិនខ្វះទេលុយវាលក់គ្រឿងញៀនលក់អាភៀនកឆារាល់ថ្ងៃនឹងមិនខ្វះទេតែតែចាប់បាន82 83តោនប្រហែលនឹងបាត់ឈឹងបាត់ឈឹងគិតជាលុយរាប់ពាន់លានដុល្លារ80ម៉ានតោនហ្នឹង83តោនហ្នឹងហើយយកទៅលក់ណាណា ហើយប្រងយកទៅលក់អាមីងអ៊ំឡាំងណាហើយប្រងដឹកយកទៅលក់អាមីងអ៊ំឡាំងថ្ងៃហ្នឹងអាកឆាភៀនដែលចាប់បានជាង80តោននៅណានៅណាហើយយកទៅលក់ឲ្យអាមីងអ៊ំឡាំងថ្ងៃហ្នឹងណាហើយទៅស្អីអានោះវាបាទវាអត់មែនរឿងអត់លុយអត់ហើយក៏វាអត់មានរឿងថា COVID-19 ដែរបាទ COVID-19 ស្អីស្អីនៅក្នុងស្រុកខ្មែរនឹងឆាកលខោនល្បិចរបស់វាទាំងអស់ល្បិចរបស់ បាទកបីនឹងទាំងអស់តេវែងនឹងទាំងអស់បាទខ្ញុំមិនអាចហៅសម្ដេចតេជោខ្ញុំមិនអាចហៅលោកអីបានទេខ្ញុំដូចមិនហៅមិនបានហ្មងបាទខ្ញុំបាទខ្ញុំចង់ថាហៅវាមិនបានហៅលោកអីមិនបានទេព្រោះវា ធ្វើបាបប្រជាពលរដ្ឋខ្លាំងពេកធ្វើបាបប្រទេសជាតិរបស់យើងខ្លាំងពេកมันអាចគោរពបានទេมันអាចគោរពបានទេពួកអាឈាមយួនហ្នឹងឲ្យខ្ញុំគោរពវាអត់គោរពបានទេអត់អត់ទៅគោរពវាបានទេពួកអាឈាមយួនហ្នឹងបាទ វាធ្វើបាបប្រជាពលរដ្ឋរាល់ថ្ងៃបាទហើយវាចង់ថាអានឹងវាវាសំដែងទៀតវាវាចាប់កម្មករវាចាប់កម្មករដាក់គុកស្អីស្អីអានឹងវាថាវាសំដែងទៀតវាធ្វើបាបគេអញ្ចឹងណាការវើអញ្ចឹងអានឹងវាថាវាសំដែងដើម្បីឲ្យឲ្យឲ្យយើងនឹងយកមកវិភាគវាវាទៅជាយកអាយុជីវិតប្រជាពលរដ្ឋមកមកសំដែងដើម្បីឲ្យយើងវិភាគពួកអានឹងវាជាបាទពួកអខិតកចំទួហើយ ពួកអាមេភេរកម្មចំជួយបងប្អូនណាបាទអាមេភេរកម្មអាមេក្រិតជនសង្គ្រាមអាក្រិតជនប្រឆាំងមនុស្សជាតិបាទគឺអាតេវេវនឹងហើយឥឡូវវាត្រូវទៅជួបគ្នាវាត្រូវទៅជួបគ្នាវាថ្ងៃហ្នឹងប៉ុន្តែវាបិទព័ត៌មាននឹងចិត្តអត់ឲ្យមានចេញទេបាទពីព្រោះប្រជាពលរដ្ឋភូមិមាតាមដានរឿងនឹងខ្លាំងណាស់តាមដានបាទចូលទៅមើល page ហ៊ុនសែនខមមិនរាប់ពាន់ខមមិនចូលទៅមើលរាប់ពាន់ខមមិនបាទ គេដាច់ខាតហើយដាច់ខាតហើយរារាំងដាច់ខាតមិនអោយអាទេវេនឹងទៅជន់ទឹកដីគេទេបាទមិនអោយអាកបីនឹងទៅជន់ទឹកដីគេទេបាទមិនអោយទៅបំផ្លាញមហន្តរាយគ្រោះមហន្តរាយប្រទេសជាតិរបស់គេសារជាថ្មីទេគេដាច់ខាតហើយប្រជាប្រដ្ឋភូមិមាចូលទៅមើលខមមិនគេសរសេរច្រើនវាអត់ហ៊ានលុបខមមិនគេទេបាទប៉ុន្តែវាប្លុកវាប្លុកខមមិនខ្ញុំហើយឲ្យវាប្លុកចោះបាទឲ្យវាប្លុកចោះខ្ញុំបានសរសេរហើយខ្ញុំបានសរសេរ សួរវារឿងអាហ៊ុនម៉ាណែតអីអីនឹងអីមិនដែរឬថាហ៊ុនម៉ាណែតនឹងហៅតែពូពូទេអីអីចឹងមិនដែរបាទហើយហ្នឹងវាអត់ឆ្លើយមកខ្ញុំទេប៉ុន្តែវា block comment ខ្ញុំហើយបាទហ្នឹងមិនបញ្ហា block block ចុះបាទ block ចុះពីព្រោះវាមិនអាចឆ្លើយបានវាមិនអាចឆ្លើយបានពីព្រោះអាហ្នឹងវាជាការពិតវាជាការពិតវាជាសច្ចធម៌វាជាសច្ចធម៌អាហ្នឹងវាឆ្លើយមិនបានទេព្រោះលេដកធោ ខ្ញុំថា Mark A Smith បានសរសេរ Mark A Smith បានសរសេរថាអឺហ៊ុនម៉ាណែតនឹងជាកូនរបស់លេដកថូបាទយ៉ាងម៉េចដែរបាទយ៉ាងម៉េចដែរតើលោកយល់យ៉ាងណាដែរអត់ហ៊ានឆ្លើយទេអត់ហ៊ានឆ្លើយទេបាទអត់ហ៊ានឆ្លើយទេបាទវា block comment ខ្ញុំបាទហ្នឹងឥឡូវខ្ញុំឈានចូលប្រធានបទទី2ហើយខ្ញុំមិនចាក់សំឡេងអឺ របស់លោកពូម្នាក់នឹងទៀតតទៅទៀតទេបាទដែលគាត់បានបញ្ជាក់ពីប្រវត្តិរបស់អាលេដឹកថងហ្នឹងបាទលេដឹកថងបងប្អូនណាវាមិនមែនជាហ៊ុនម៉ាណែតទេវាលេដឹកថងកូនរបស់លេដឹកថោជាមួយនឹងវៀងវៀងទីតើបាទវៀងទីតើប៊ុនរនីហ្នឹងជាមេចារកម្មយួនធំហ៎បណ្ដាញភេរវកម្មធំហ៎វាធ្វើការថ្ងៃតាក់តងទៅជាមួយហាណូយទេវាតាក់តងហើយវាបជាហ៊ុនសែនណា បើពិជាវាមានកងអង្គរៈរបស់វាផ្សេងកងអង្គរៈរបស់អតេវេផ្សេងអត់មានទេណាកងអង្គរៈរបស់វៀងគេធ្វើវៀងតេតើនឹងផ្សេងរាល់ថ្ងៃនៅទួលកសាំងនឹងអត់មានមកប៉ះពាល់ទេអូនសែននឹងខ្លាញ់វៀងតេតើនឹងឡើងញ័រឡើងញ័រមិនធម្មតាទេណាបាទមិនឃើញថតរូបមកលោកលអឿនជូនបាច់ផ្កាអីហ្នឹងទេអានឹងគ្រាន់តែជាការសម្ដែងនៅផ្ទះនៅត្រង់នៅកតុយអញ្ចឹងកុំនេះណែ សម្ដេចសេរតនាធ្លាប់ចូលប្រទីតាំងកសាំងណាមិននេះទេណាមើលមុខឲ្យច្បាស់ណាមើលមើលមុខឲ្យច្បាស់បាទធ្លាប់ចូលប្រទីតាំងកសាំងណាបាទបាទប្រទីតាំងកសាំងធ្លាប់មើលមើលទៅបាទចូលផ្ទះអាអាខ្មៅទៀតចូលផ្ទះអាក្រាក់ហ៊ីងមិនហៀងទៀតបាទមើលទៅបាទមើលទៅបាទឆ្នាំមុខហ្នឹងហើយច្បាស់លាស់ដឹងហើយទាំងអស់ដឹងប្រវត្តិឯងទាំងអស់ហើយអត់មានអមតៈទេ ទោះបីឯងនៅផ្ទះជុំវិញផ្ទះឯងនឹងសិតតែកភ្លើងអីអីអើយតែដាក់កភ្លើងដាក់អីណាងាប់ហើយគេចង់ធ្វើតែមកខ្វាច់ទេឯងទុកដាក់កភ្លើងបងប្អូនអើយកភ្លើងវែងកភ្លើងស្អីអើយកភ្លើងត្បាល់កភ្លើងស្អីគេជុំវិញមកមកមកតាំងកសាំងហ្នឹងតាំងកសាំងវរៈគេក្នុងនឹងមានវរៈសនាតូចវរៈសនាធំអើយមានអាអារត់ក្រោះមានអាបាទ ស្អីស្អីមានអាកតុំរុយមានអាកតុំរុយមួយនៅពីខាងមុខហ្នឹងយកទៅណាហើយអាកតុំរុយអាកតុំរុយនៅខាងមុខហ្នឹងបាទណាអាកតុំរុយហើយចូលទៅបន្តិចហ្នឹងមានអាឃ្លាំងអាកន្លែងគេដាក់រត់ក្រោះអាស្អីស្អីហ្នឹងអូតូប្លង់ដេអាស្អីស្អីគេហ្នឹងអើយជ្រេះចាប់អស់ហើយគ្មានប្រើឲ្យកើតទេអាកុំទៅដាក់បង្ហាញប្រអួតគេវាអាហ្នឹងវាដាក់កំញើញគេបងប្អូនវាដាក់កំញើញគ្មានប្រើការស្អីកើតទេវាដាក់កំញើញទេហើយវាមានអូបសម្រាប់ជី ពីកន្លែងទួលតាំងកសាំងហ្នឹងបាទទួលកសាំងមិនមែនខ្ញុំចេះច្រឡំច្រឡំតាំងកសាំងទួលកសាំងឯនៅហ្នឹងទួលកសាំងឯវាវាមានកិច្ចការងារអីបន្តគឺវា GO បឥឡូវវាវាលើអត់អត់ហ៊ាន GO បឲ្យពីមុនវា GO បអាសា GO បបាទ GO បអូបគឺអូបរបស់គេនឹងសិទ្ធិពួកអាយុនទាំងអស់អ្នកគ្រប់គ្រងអាយុននៅកន្លែងបាទតលេបាសាក់ហ្នឹងបាទ ហើយនៅអាកន្លែងគោលស្ពានច្បារអំពៅហ្នឹងកន្លែងជួសជុលជួសជុលអាអូប័រហ្នឹងសម្រាប់ពួកអាថ្នាក់ដឹកនាំពួកគណៈបព្វជិជនសិតអាពួកអាដាមសនីស្អីស្អីសិនមានអូប័រវាមួយពីរនៅពេញអាកន្លែងអាអាយួនជាងជួសជុលមួយហ្នឹងហ្នឹងបាទអាយួនជួសជួសជុលមួយនៅអាកន្លែងគោលស្ពានច្បារអំពៅបាទត្រូវត្រូវមកខាងទៀតបាទត្រូវខាងកើតបាទត្រូវខាងកើតហ្នឹងនៅអាក្នុងកន្លែងយួនជួសជុលអាអូប័ររបស់ហ៊ុនសែនអាអូប័ររបស់ហ៊ុនសែនក៏ទៅຕົកនៅហ្នឹងដែរ អូបពួកអាដាមសនីផ្សេងផ្សេងពួកអាស្អីស្អីនឹងនៅនឹងទាំងអស់បាទការងារណាបន្តការងារណាស្អីស្អីតាមផ្លូវទឹកវាជាអូបនឹងវាជាអូបចេញពីចុះពីកន្លែងបាទផ្ទះវាបន្តិចមកវាមានបាទកន្លែងសម្រាប់ជាអូបហើយព្រោះកន្លែងទួលកសាំងហ្នឹងចិត្តតលេដែរទេឆ្លងមកមកផ្លូវបន្តិចមកវាមកដល់តលេហើយវាអញ្ចឹងវាមានអូបវាបាទអញ្ចឹងអានេះខ្ញុំនិយាយពីរឿង ទីតាំងផ្ទះទួលកសាំងបន្តិចខ្ញុំបានចូលនឹងខ្ញុំត្រូវតែនិយាយឲ្យបងប្អូនបានដឹងបានដឹងប្រវត្តិរឿងផ្ទះហ៊ុនសែននេះនឹងវាដាក់ស្អីស្អីណាក៏ភ្លើងស្អីវានឹងឲ្យបងប្អូនបាទអឺរបងវានឹងបាទហើយនឹងគ្មានមានអីទេបលិសតហ៊ានអីពេញនឹងទាំងអស់បាទអឺបលិសក៏មានតហ៊ានក៏មាន PM ក៏មាននៅក្នុងទួលកសាំងនឹងទួលកសាំងនឹងបាទវាដាក់ នឹងហើយវាដាក់វរៈស្នាតូចវរៈស្នាធំស្អីស្អីវានៅក្នុងហ្នឹងបើផ្ទះផ្ទះខ្មៅមួយវាដាក់វាមានសុភមង្គលបាទផ្ទះខ្មៅណាផ្ទះហ៊ីងបាទអាហ៊ីងចង់វាយអាមេរិកហ្នឹងអាហ៊ីងអាហ៊ីងទៅណាមកណាសិតឲ្យគេពាក់ស្បែកជើងអាអូយអាចធ្វើមិនណាអាហ៊ីងស្អីណាអើយពួកឯងហ្នឹងអាអូអស់ចាស្អីណាទៅមកណាមកណាឲ្យគេដោះអាវ អានេះស្រាត់ខោឲ្យទៀតបាទខ្ញុំទៅជួបអាហ៊ីងគេដោះគេពាក់ស្បែកជើងពាក់អីឲ្យអាហ៊ីងបើវាដឹងខ្ញុំវាខឹងខ្ញុំងាប់អាហ៊ីងបើហែកគេវាអស់និយាយអាហ៊ីងអាខ្មៅមេអង្គរៈហ្នឹងបាទខ្មៅមេអង្គរៈហ្នឹងដឹងបាត់ទៅណាបាត់ហើយឥឡូវហ្នឹងគឺកិច្ចការងារហ្នឹងគឺនៅលើអាលេដឹកថងការងារអង្គរៈហ្នឹងអាខ្មៅនឹងអត់សូវដឹងប៉ុន្មាននេះឥឡូវហ្នឹងវាស្រៀងដោះដៃហើយ បាទដោះដៃឥឡូវមកការងារគ្រប់គ្រងកងអង្គរៈហ្នឹងហ៊ុនសែនវាមិនទុកចិត្តអាខ្មៅបានទេឥឡូវហ្នឹងស្អីស្អីគឺវាទម្លាក់មកអោយអាអាលេដកថងអាអាម៉ណែតហ្នឹងទាំងអស់បាទការងារកងអង្គរៈជំនាញពិសេសចារកម្មស្អីស្អីហ្នឹងគឺនៅលើអាម៉ណែតទាំងអស់បាទហ្នឹងហើយបងប្អូនវាផ្ទះវានឹងវាដាក់សិតតែវាមានស្អីស្អីណាវាបងប្អូនអើយ បាទក៏នៅឡានមកជុំផ្ទះវាអាខ្មៅក៏ឡានមកជុំផ្ទះវាដែរបាទឡានអាហ៊ីងណាបាទអាហ៊ីងចង់វាយអាមេរិកឥឡូវនឹងទៅដល់ណាបាទអាហ៊ីងអាហ៊ីងឯងមិនខ្លាំងទៀតដែរត្រូវតនកម្មអាមេរិកមួយដូចបាត់ឈឹងហ្មងអាហ៊ីងបាទកាលណាបងប្អូនកាលណាត្រូវតនកម្មអាមេរិកបងប្អូនចំណាំមើលបាត់បាត់ខ្លួនដែរបងអាហ៊ីងក៏បាត់គុណគីមនឹងក៏បាត់ដែរ គេដាក់ទៅប្រឈរជើងចោលគុណគីមនឹងទៅឲ្យទៅកាន់កន្លែងញឹមបណ្ដានឹងគ្រោះមហន្តរាយទឹកចំនួនគុណគីមដើរទៅមុខមិនចង់រួចផងអាអាឡៃទឹកចំនួនណាគុណគីមដើរពើកពើកពើកពើកទៅមុខមិនចង់រួចផងអាយសៃងាប់អូវាដាក់សិទ្ធិមនុស្សពិការទៅធ្វើកន្លែងកិច្ចការងារសង្គ្រោះមិនតាន់ហើយដើរពើកពើកពើកពើកអាគុណគីមត្រូវត្រូវថ្មងមកអាមេរិកមួយឈឹងហ្មងគុណគីមត្រូវ តន្តការមួយបិទឯងបកកទ្រព្យសម្បត្តិឯងបិទទៅតការឯមួយឈឹងអាក្រុមហ៊ុនចិនរស់ស៊ីជាមួយគុណគីមទឹកអស់ឈឹងទាំងអស់បិទបាទបិទបិទបងប្អូនណាគឺឲ្យតែអាមេរិកដាក់តន្តកម្មគឺហ៊ុនសែនដកបញ្ឈរជើងចោលហើយណែណាក៏ដោយវាអត់ទុកឲ្យប៉ះពាល់ដល់ខ្លួនវាគ្រួសារវាទេចាំមើលបាទវាដកវាវាដកក្បត់ចោលទាំងអស់ចៅភារុនក៏ដោយទាវិញក៏ដោយវាដកចោលទាំងអស់វាអត់ទុកឲ្យប៉ះពាល់ដល់ ស្ថាប័នវាគ្រប់គ្រងទេអាហ្នឹងវាជាអញ្ចឹងពីព្រោះវាពាក់ព័ន្ធចាំណាចរន្តលុយចរន្តអីហ្នឹងកាលណាដាក់តន្តកម្មគឺគឺបិទទាំងអស់ frozen ទាំងអស់ frozen ទាំងអស់បាទអត់មានដកចាយវាឲ្យបានទេអត់មានចង់ទៅទិញនេះទិញនោះឲ្យបានទេអត់ទេបាទលុយទាំងអស់កាលណាបកកទ្រព្យសម្បត្តិឲ្យលុយត្រូវឆ្លងកាត់នៅធនាគារ5របស់សហរដ្ឋអាមេរិកធនាគារកដាលរបស់សហរដ្ឋអាមេរិក5នៅសហរដ្ឋអាមេរិកហ្នឹង អញ្ចឹងអាមានឈ្មោះវាកាលណាគ្រាន់តែចរាចរាចរលុយហ្នឹងបាទ alert ឈ្មោះអាទាវិញមកគឺបាទវាអាឡាមឲ្យហ្មងបាទវា blacklist ឲ្យហ្មង blacklist ឲ្យ block ចោលហ្មង block ចោលហ្មងគឺ frozen ហើយទិញស្អីក៏មិនបានដែរទិញស្អីមិនបានដែរតន្តកម្មថ្មីថ្មីនេះគឺសាហាវជាងមុនទៅទៀតគឺបកកគឺដាក់តន្តកម្មហ្នឹងគឺគ្រួសារតែម្ដងដល់ចៅហើយទៀតណា មិនត្រឹមតែកូនឯងក្រុមគ្រួសារពុនកូនឯងចៅឯទៀតដល់ចៅឯទៀតចៅឯក៏ចាយលុយនឹងមិនបានដែរគាត់ថាអើយចង់ចៅអញទុកអញអញចាយមិនបានអញទុកចៅអញចៅអញចៅឯងក៏ចាយមិនបានដែរទាំងអស់គ្នានឹងអាខ្មៅអើយគ្មានអាខ្មៅអត់មានកូនទេអាខ្មៅយកកូនគេមកចិញ្ចឹមខ្មៅឯងបនាងបាទអានេះសាហាវណាសាហាវណាអង្គរៈហ៊ុនសែនវាស្លាប់អស់ច្រើនណាបាទខ្ញុំមិននិយាយអង្គរៈហ៊ុនសែន ធ្វើការមិនស្រួលស្រួលអាខ្មៅបាញ់ចោលច្រើនណាបាញ់ចោលច្រើនណាបាទបាញ់ចោលច្រើនណាអាខ្មៅអាខ្មៅបាញ់អង្គរៈហ៊ុនហ៊ុនសែនចោលច្រើនណាអ្នកដែលមានចំនួនអ្នកមួយចំនួនដែលมันស្មោះវាមើលទៅមិនស្មោះវាបាញ់ចោលច្រើនណាបាទអាខ្មៅនឹងអាក្រក់ណាអាខ្មៅនឹងអាក្រក់ណាបាទមិនធម្មតាទេបងប្អូនអាហ្នឹងមេឃាតកោចំឯងមេឃាតកោចំហើយមេអាភៀនមេអាភៀនមេកឆាមេម៉ាស់ផ្សាគឺអាខ្មៅហ្នឹងអាខ្មៅអាហ៊ីងមិនហៀងហ្នឹង បាទខ្ញុំហៅអាខ្មៅខ្មៅបងប្អូនមិនដឹងបាទឲ្យវាឥឡូវនឹងឲ្យវាយកសលេងខ្ញុំឲ្យយកមុខខ្ញុំទៅមើលទៅអាខ្មៅណែសម្ដេចភក្តីពិជ័យស្នាសេនរតនាមើលឲ្យច្បាស់ណាធ្លាប់ចូលទៀតឯងធ្លាប់ចូលទៀតទួកសាំងធ្លាប់ចូលវិមានហើយអាវិមានស្អីសុភ័ក្រមង្គលអីហ្នឹងហ្នឹងមើលមើលឲ្យ scan មុខឲ្យច្បាស់មើលអញដូចអាណាដូចអាលេដឹកថងអាលេដូចអាលេដឹកថោឯងមើលមើលឲ្យឈាមខ្មែរឈាមយូរឲ្យ scan មើល scan ដូចអញ scan អា អាលេដាក់ថងអាលេដាក់ធំហ្នឹង scan មិនដូចដូចអាមើល100%មក100%កូនយួនមកហើយហើយទៅតាកូនខ្មែរមិនចា100%កូនយួនសឹកអាលេដាក់ថងអើយឯងឡាំប៉ាឈប់ឡាំប៉ារឿងសញ្ញាបត្រហ្នឹងទៅពីថ្ងៃហ្នឹងទៅឈប់ឡាំប៉ារឿងសញ្ញាបត្រ West Point ជប់មិនបាច់ទៀមទាទេឥឡូវហ្នឹងអត់មានទេអត់មានទៀមទាឲ្យសហរដ្ឋអាមេរិក ស្អីណាបច្ចៈនេះឯងបច្ចៈឲ្យឯងគឺសញ្ញាបត្រនិងសញ្ញាបត្រសញ្ញាបត្រយកយល់ឯងបច្ចៈឲ្យសម្ដេចភក្តីវិជ័យសេនាសេរដ្ឋាបច្ចៈឲ្យគឺសញ្ញាបត្រអាលេដឹកថងនឹងគឺសញ្ញាបត្រយកយល់សញ្ញាបត្រឡើងតាមជើងខោសញ្ញាបត្របានតាមជើងខោអាអាអាវៀងហៃហ្វុកទេបាទអាវៀងហៃហ្វុកទេមិនឯងទីណាសញ្ញាបត្រស្អីណាទេឯងបញ្ជាក់ឲ្យមិនបាច់មិនបាច់ទេណាគុំបាច់ទៅទៅភ្នាល់មួយ ប្រធានរបស់សម្ដេចភក្តីកុំមិនទៅភ្នាល់ជាមួយបាទលោកប្រធានសំរាស៊ីអត់ទេកុំទៅភ្នាល់ណាឥឡូវនៅភ្នាល់តែជាមួយនៅដៃជោដៃជោមាសសច្ចៈបុននៅភ្នាល់ជាមួយដៃជោយតសគុណរៈឡុងឥឡូវភ្នាល់មួយសម្ដេចភក្តីពិជ័យសេនាសេនរដ្ឋាប្រកាសភ្នាល់ជាមួយនឹងអាលេដឹកថងថ្ងៃនេះប្រកាសភ្នាល់ឯងរឿងឯងត្រូវតែធ្វើ DNA ច្បាស់លាស់ ដើម្បីបញ្ជាក់ឯងដឹងថាឯងកូនយួនឬកូនខ្មែរឲ្យច្បាស់លាស់ណាអត់មានបលែមបឡំអីណាទេអត់មានទេណាអត់មានអីណាអីឯងសក់សអីឯងប្រឹងធ្វើការមកសក់សសក់ឯង highlight ដែរទៅថាសក់សអានឹងទៅ highlight បងកុំទៅជឿវាអានឹងថាអូកូនអញចាស់ដល់ប្រឹងធ្វើការអើគេខំខំខំលើកអានោះមួយថ្ងៃមួយថ្ងៃខំលើកលើកកូនគេសោះហ่า មែនកូនឯងលើកដែរវាលើក អា អាលេដថងលើកលើកអាម៉ណែតនោះលើកអូយលើកតែមួយថ្ងៃមួយថ្ងៃរៀនបានបណ្ឌិតនេះរៀនបានបណ្ឌិតនោះអានេះលោតឆាត់យងមិនមិនចេះលោតឆាត់យងអីអីវាខំប្រម៉ូតប្រម៉ូតមកប្រម៉ូតខ្លាចមិនចប់បាទប្រម៉ូតខ្លាចមិនចប់ ហើយបាច់ប្រម៉ូតទេប្រជាពលរដ្ឋគេមើលដឹងហើយបាច់ខំហើយប្រម៉ូតយកសបុតអីតាំងពី28ឆ្នាំមុនយកមកបង្ហាញអីអីហើយតំសេពីម្សិលមួយថ្ងៃបាទសបុតហ្នឹងវាតំសេពីម្សិលមួយថ្ងៃយកមកបោះវាថាសេតាំងពី20ឆ្នាំអាសបុតអាអាបោះអាសបុតអាអាលេថងសបុតអាហ៊ុនម៉ាណែតហ្នឹងវាសេអាថ្ងៃអាវៀងវៀងអាវៀងសុនហ្វុកមកខ្ញុំនិយាយបងប្អូនស្ដាប់ច្បាស់ទេថ្ងៃនេះ អាសវត្តហ្នឹងវាថាវត្តសេតាំងពី28ឆ្នាំមុនតាំងពីអាអាម៉ណែទៅយាននៅ West Point ឯសរសេរពេលអាវៀងស៊ុនហ្វុកមកអាប្រធានាធិបតីយួនមកហ្នឹងឯសរសេរពេលហ្នឹងតែឯងចាំបាច់ទៅប្រម៉ូទទៅ promotion អីលោកអើយលោកសកម្មភាពវាបញ្ជាក់ពីចំណេះដឹងណាសកម្មភាពវាបញ្ជាក់ពីការដឹកនាំកើនកើនឯងបាច់ទៅស្អីហើយតំណែងស្អីទៅឲ្យគ្រាន់លឺអាស៊ីសេរីប្រកាសថាឯងតំណែងឯង មូបន្តិចទេអានេះតំណែងតំណែងដូចតំណែងដូចសុកអានអញ្ចឹងបងប្អូនអាសុកអានតំណែងប្រហែល7ដល់10តំណែងខ្ញុំភ្លេចទៅអាតំណែងរបស់សុកអាន7ដល់10តំណែងអាស្អីកន្លែងណាក៏សុកអានអានេះពួកអាកុំនេះនេះវាតំណែងណាមួយមិនអោយរត់ពីពួកវាមួយទេអាតំណែងណាក៏វាទៅបៀតយកក៏វាជ្រៀតយកដែរអាតំណែងជុលមន់ក៏វាយកដែរអានេះមែនតើទៅវាវាយកគ្មានសល់ទេតំណែង យីអញពួកឯងប្រឹងហែកពុនយកទៅណា សួរឯងពួកប្រឹងហែកពុនយកទៅណាឯងជីវិតម៉ានឥឡូវសួរឯងជីវិតម៉ានឯងប្រឹងហែកពុនទៅណាផ្ញើសារហ្នឹងទៅអាម៉ណែតផងណាថ្ងៃនេះប្រកាសដែរប្រកាសជាមួយនឹងក្រុមការងារទាំងអស់ដែរបាទប្រកាសប្តឹងប្រកាសភ្នល់ជាមួយឯងដែរថ្ងៃហ្នឹងគឺបាទចេញមកនេះច្បាស់លាស់បាទច្បាស់លាស់បាទហ្នឹងហើយ ឯងទៅប្រឹងប្រែងទៅដល់ណាយកតំណែងណាឯងងាប់ទៅឯងឯងមើលតំណែងសុកអានយកទៅរួចដែរតំណែងសុកអាន7 10តំណែងអស្អីអាញាធរព្រេងកាត់អាញាធរព្រេងដងអាញាធរព្រេងដំអិលអាញាធរស្អីអាញាធរមានក៏សុកអានទាំងអស់លោកឲ្យលោកឯងយយទីបំផុតទីបំផុតឯងឃើញមានបានអីទៅវិញបានតែគេឈ្មោះស្អុយអាសោចក៏គ្រប់ បើឯងខំប្រឹងធ្វើល្អទៅឯងឯងដោះស្រាយរឿង Naga មួយឲ្យចេញមើលឥឡូវនេះជំនាន់ឯងឡើងឯងឯងមកនឹងគឺបាទឯងរៀបឡើងអីជានាយករដ្ឋមន្ត្រីហ្នឹងឯងមកធ្វើរឿង Naga មួយនេះឯងស្អុយបាត់ឯងគាត់ប្រាប់ប៉ុណ្្នឹងឯងស្អុយបាត់ហើយស្អុយគាត់ណារឿង Naga នេះមួយឯងស្អុយទេទៅមិនរួចទេទៅមួយទេអាលេតថងរឿង Naga នេះឯងធ្វើនឹងមួយស្អុយទេឯងចាប់ មេសហជីពឲ្យចាប់ស្អីស្អីហ្នឹងគឺស្អុយហ្មង បាទធន់ធ្ងរណាបាទធន់ធ្ងរណាអត់មានរឿងនេះទេពួកគាត់អត់មានបិទបញ្ជប់អត់មានបញ្ចប់ទេ បុគ្គលិក Naga World នៅតែបន្តធ្វើទៅបែរឲ្យចាប់មេប្រមាណអ្នកក៏មេនឹងកើតរហូតដែរមេនឹងបកើតបដោះរហូតអត់មានខ្វះមេទេអ្នក ណាក៏អាចធ្វើមេបានដែរមិនតាមិនចាំតែប្អូនស្រីឈឹមស៊ីថទេកើតមេឯងរាប់រយរាប់ពាន់ទៀត ឥឡូវហ្នឹងស្នាដៃឯងហ្នឹងឯងចេញមកឯងមិនដោះស្រាយឯងបែរជាទៅធ្វើបាបបុគ្គលិក Nagawal គឺឯងស្អុយបាត់អាលេដថុងអាលេដថុងអីអាកូនយួនឯងគ្មានស្អីទេហើយឯងអាកូនយួនថ្ងៃនេះអត់មានស្អីណាទៀតទេណាអត់មានស្អីទេឯងមកចង់ធ្វើនាយករដ្ឋមន្ត្រីខ្មែរស្អីគឺហាមប្រឆាំងឯងដាច់អហង្ការហ្មងប្រឆាំងសម្ដេចភក្តីវិជ័យសេនាសេនរតនាប្រឆាំងដាច់ខាតមិនអោយអាកូនយួន មកដឹកនាំប្រទេសខ្មែរទេឯងផែនការឯងត្រូវតែលាយធ្វើម៉េចនឹងអត់មានឲ្យអីមានវៀងទេតើនឹងវៀងកេតើនឹងស្អីស្អីឯងមកបន្តដាក់កូនឯងបន្តទៀតអីវៀងកេតើយកទៅហាណូយវិញទាំងអស់វៀងកេតើវៀងអីនឹងយកទៅយកទៅយកទៅហាណូយវិញទាំងអស់ទៅដឹកនាំនៅហាណូយវិញអត់មានមកដឹកនាំនៅស្រុកខ្មែរទេណាវៀងកេតើនាំគ្នាវិច្ចប្រវិច្ចទៅទៅណាណា ហើយអាតេវេវាកបីថ្ងៃហ្នឹងមិនតែថ្ងៃហ្នឹងទៅភូមិមិនបានស្ងាត់ជ្រាបហើយទៅតាមច្រកណាឥឡូវចូលប្រធានបទទី2បងប្អូនណាបាទចូលប្រធានបទទី2ពាក់ព័ន្ធថាតើបាទខ្ញុំដាក់ថាហ៊ុនសែនទៅភូមិតាមច្រកណាតាមច្រកណាឥឡូវហ្នឹងគឺថាព័ត៌មានក្តៅកគុកថ្ងៃហ្នឹងគឺពលរដ្ឋភូមិកំពុងតែបាទកំពុងតែសង្រុសងនេះណាបាទកំពុងតែប្រម៉ាញ់កំពុងតែ បាទអឺនឹងគាត់ពួកគាត់ប្រជាប្រដ្ឋភូមិមាគាត់ក្តៅក្រហាយរឿងហ៊ុនសែនទៅភូមិមាហ្នឹងបាទវាមិនមែនទៅដោះស្រាយរឿងសន្តិភាពនៅភូមិមាអីទេខ្ញុំមិននិយាយហ្នឹងមិនហាមខត់រឿងរារាំងមិនអោយវាទៅភូមិមាទេខ្ញុំឲ្យវាទៅទៅខ្ញុំទៅអបនឲ្យវាទៅទៅឲ្យទៅជួបពួកកែរ៉ែនពួកឈិនទៅពួកកែរ៉ែនពួកឈិនឥឡូវលីអាបេលីអាតយងជេកអីទៅវាពេញហើយទៅឲ្យចុះនៅណាឲ្យចុះណៃពីដោពលានយុទ្ធហោះណៃពីដោឲ្យចុះនៅរងគូន កប៉ាល់ហោះចុះនៅរងគូនតែឥឡូវនឹងពួកកាឈិនពួកអេការ៉ែនអីនឹងទៅចិត្តដល់ហើយការ៉ែនកាឈិននឹងគេទៅចាំមុនហើយអស់ហើយសិតអាទៅជោគជ័យទៅយោងអីពេញនឹងអស់ទៅហើយទៅតាមច្រកណាឥឡូវថាថាគេចទៅតាមច្រករបៀងជិះយន្តហោះទៅចុះនៅថៃទៅតាមច្រករបៀងចេញពីថៃទៅភូមាហើយគេចទៅតាមណាក៏មួយដែរប្រជាពលរដ្ឋភូមាគេតាមទាំងអស់គេតាមគេតាមប្រម៉ាញ់ទាំងអស់គឺគេរៀបរៀងទាំងអស់គេមិនចង់ឲ្យមនុស្សចង្រៃជន់ទឹកដីគេទេ កុំឲ្យឯងទៅផ្ដាច់ការទៅបកមហន្តរាយនៅប្រទេសគេទៀតគេអត់ទេហើយតើមើលខមមិនខមមិនបងប្អូនប្រជាពលរដ្ឋភូមិមាគឺបាទមានពួកកងតបពួកអីច្រើនណាបាទច្រើនណាបាទអត់មានទេណាហ្នឹងហើយរឿងនេះរឿងទៅភូមិមានេះប្រធានាធិបតីអឺឥណ្ឌូនេស៊ីបាទបាទប្រធានាធិបតីឥណ្ឌូនេស៊ីនឹងបាន ប្រាប់ហើយថាទៅនឹងត្រូវយក5ចំណុចហ្នឹងទៅនិយាយជាមួយនឹងភូមិមានណាអត់មានរឿងទៅបាទអត់មានរឿងទៅស្អីណាជួយហៅអីណាអឺភពមីងអំលាំងអីមកប្រជុំអីអីទេអត់ទេអត់មានរឿងរឿងហ្នឹងទេណាបាទត្រូវត្រូវច្បាស់លាស់បាទត្រូវច្បាស់លាស់ត្រូវយកអា5ចំណុចដែលបានយល់ទៅបានអនុម័តដោយការប្រជុំសមាគមអាស៊ានហ្នឹងត្រូវត្រូវច្បាស់លាស់ណា បាទនេះគឺប្រធានាធិបតីឥណ្ឌូនេស៊ីជូកូវីដូដូបាទជូកូវីដូដូបាទនេះគឺជាប្រធានាធិបតីឥណ្ឌូនេស៊ីណាបាទជូកូវីដូដូហ្នឹងបាន call ទូរស័ព្ទបាទប្រជុំគ្នាតាមទូរស័ព្ទជាមួយនឹងបាទជាមួយនឹងអកបីបាទហ្នឹងហើយគឺបានប្រជុំហើយខាងក្រសួងការបរទេសប្រាក់សកលនឹងវាអត់បានយកសេចក្តីថ្លែងការណ៍របស់ ជូកូវីដូដូនឹងមកផ្សព្វផ្សាយឯងអានេះវាលាក់ពលាក់ព័ត៌មានពួកអាកុំនេះវាអត់វាអត់ឲ្យព័ត៌មានដេកដឹងដល់ប្រជាពលរដ្ឋទេវាលាក់ព័ត៌មានប៉ុន្តែ Twitter Twitter របស់ជូកូវីដូដូបានចេញច្បាស់លាស់បាទ Twitter Twitter របស់ជូកូវីដូដូនឹងបានបង្ហាញពីលទ្ធផលនៃការប្រជុំនឹងបាទប្រាប់ទៅហ៊ុនសែននឹងត្រូវយកនៅខ្លឹមសាររួម5ចំណុចនឹងទៅនិយាយជាមួយនឹងភូមិមា ណាទៅទៅនិយាយជាមួយនឹងអាមីងអ៊ំឡាំងបាទមីងអ៊ំឡាំងហ្នឹងបាទហើយអាហ្នឹងខ្ញុំដឹងថាវាទៅមិនទៅទេពីព្រោះឥឡូវហ្នឹងប្រជាពលរដ្ឋភូមិយើងត្រូវកាហាយខ្លាំងថ្ងៃហ្នឹងមិនដឹងវាទៅតាមច្រកណាទេបងប្អូនមានបានឃើញទេខ្ញុំមើលខមមិនមើលបងប្អូនមានបានឃើញកប៉ាល់ហោះវាចេញទេចង់មើលខមមិនមើលមើលបងប្អូនបានឃើញកប៉ាល់ហោះចេញពីពោយតុងទេបាទខមមិនបន្តិចមើលមានឃើញបាទវាមានផ្សាយនៅក្នុង page វាដែរទេ page វាឥឡូវបាទ ឃើញចាក់តែចម្រៀងសុទ្ធហើយចម្រៀង7មករាចម្រៀងអាខំដាក់ចម្រៀងអឺ20 30បတ်នៅពេកបាទដាក់ចម្រៀងវាដាក់ចម្រៀងប្រឡប់សភាពការណាបងប្អូនមើលឃើញវាមានជីកប៉ាល់ហោះជីអីទេបាទខ្ញុំចង់មើលមើលវាឃើញជីកប៉ាល់ហោះទៅភូមិមាធម្មតាទៅជីកទៅគឺវាផ្សព្វផ្សាយអីណានៅទស្សនកិច្ចអីឬថាជីកប៉ាល់ហោះនឹងប្របែកគ្នាជីកទៀតឲ្យប្រាក់សខុននឹងជីកជាមួយចោមប្រសិទ្ធ អឺភ័យវាភ័យវាឲ្យប្រាក់សកលជីជាមួយចោមសិទ្ធអត់ហ៊ានជីជាមួយគ្នាទេបាទពវៀងដានបាទថាពួកការ៉ែនពួកកឈិនបាញ់បាញ់ងប់តាពួកប្រាក់សកលពួកចោមសិទ្ធហ្នឹងទៅអានឹងវាចឹងណាហ៊ុនសែនគិតច្រកមួយផ្សេងទៀតបាទវាគិតច្រកមួយផ្សេងទៀតវាប្រវែងដានព្រោះរឿងនេះមិនរឿងធម្មតាមិនរឿងលេងសើចទេរឿងលេងសើចទេប៉ុន្តែរឿងនេះរឿងហ៊ុនសែនរឿងខ្លួនវាទេចោះទឹកកពើឡើងលើខ្លារឿងចោះទឹកកពើឡើងលើខ្លា ទៅក៏ងប់មិនទៅក៏ងប់អាហ្នឹងគាត់និយាយប៉ុណ្ណាខ្ញុំនិយាយប៉ុណ្ណាទៅភូមិមានហ្នឹងហើយទៅមិនទៅក៏ងប់ទៅក៏ងប់អាគ្មានផ្លូវដើរគ្មានផ្លូវជ្រើសរើសទេហើយគ្មានផ្លូវជ្រើសរើសបាទគ្រាន់តែទៅវាបានលុយវាបានចិនបាទវាបានចិនជួយវាបានលុយពីចិនវាអត់ខ្វល់ពីសមាគមអាស៊ានអាហ្នឹងវាសិនតែវាវាបដិញ្ញាចិត្តថាវាទៅវាបានលុយពីអាស៊ានវាអឺមិនមែនបានលុយពីអាស៊ានបានលុយពីចិនបានពីអាជីងពីង អាស៊ីជីងពីងបានលុយពីអាស៊ីជីងពីងបាទអាស៊ីជីងពីងបដិញ្ញាជួយវាបន្តទៀតបាទអានឹងលក្ខខណ្ឌនៃការវាទៅភូមិអាស៊ីជីងពីងមិនហ៊ានទៅហងបើប្រើអាតេវេទៅអាស៊ីជីងពីងអត់ហ៊ានទៅទេអត់ហ៊ានទៅភូមិទេអត់ហ៊ានទៅទេខ្លាចចុះបាហត់រួចចុះបាហត់ចុះកប៉ាល់ហោះមិនរួចឡើងកប៉ាល់ហោះក៏មិនរួចហើយទៅហើយមកវិញក៏មិនរួចអានឹងចឹងទៅមួយមកវិញមួយបាទ ទៅមួយមកមួយទេអាយចុះទឹកកពើឡើងលើលើខ្លាអឺចុះទឹកកពើឡើងលើខ្លាហើយអាយទៅក៏ងប់មិនទៅក៏ងប់ដែររឿងទៅភូមិមាននេះបាទបាទវាសុកចិត្តបែកពីអាស៊ានដើម្បីបានជំនួយចិនដើម្បីបានលុយចិនវាអត់ខលវារឿងសមាគមអាស៊ានបែកបែកដែរនេះដែលវាព្រោះវាអត់ដែលគិតរឿងអឺអីទេអាមុខលុយមុខលុយអានឹងទៅណាសុំគេទៅនឹងទៅណាសុំគេទៅនឹង ដឹកនាំ40ឆ្នាំ46ឆ្នាំអីទៅណាសុំអត់ចេះអៀនខ្មាស់បងប្អូនអត់ចេះអៀនខ្មាស់ទេណាទៅសុំគេអត់មានចេះដឹកនាំប្រទេសចេះឆ្នៃអត់ចេះរអថវិកាសម្រាប់ប្រទេសខ្លួនឯងអីធនធានសម្រាប់ប្រទេសមកកកោកវាអត់ចេះឆ្នៃអាប្រេងនឹងអាប្រេងកាតបាននឹងវាបូមបានក៏វាវាលួចយកទៅលក់ដែរវាមិនមែនសម្រាប់យកលុយមកសម្រាប់ជាតិទៀត មុំបានប្រមាណប្រែលបានពាន់ប្រែលហ្នឹងវាថាអើយខ្សែធនអីអីណាតាមពិតវានៅដបូមបានវាយកនៅទៅលក់ហ្នឹងពួកអានេះវាប៉ុន្តែវាអត់ផ្សព្វផ្សាយទេបាទវាបូមបាននឹងគេចាប់បាននៅឥណ្ឌូនេស៊ីចាប់បានថ្ងៃមុនប្រមាណ20ម៉ឺនប្រែលហ្នឹងបាទដាច់ស៊ីដាច់បាត់ទៅបាទទៅដល់ណាទេអា20ម៉ឺនប្រែលហ្នឹងអាប្រេងប្រេងឆៅចាប់បានហ្នឹងអាថេវេហើយយកទៅលក់ទៅណាបាត់ទេអាហ្នឹងហើយ យកទៅចែកគ្នាលក់ណាបាត់ហើយអាភៀនចាប់បានជាង80តោនក៏បាត់ដែរណាវានេះបំបិតផោះតាងចោលបាទអាហ្នឹងអត់ទៅយើងទៅតាមហ៎ឯងយកអាភៀននឹងឯងស្អីអាភៀន80តោននឹងក៏បាត់សមោលឈឹងមែនក៏បាត់សមោលឈឹងមែនបាទហ្នឹងហើយពួកវានឹងអញ្ចឹងបងប្អូនណាទៅតែនេះអញ្ចឹងអាហ្នឹងរឿងដែលវាទៅភូមិបងប្អូនខមមិនមើលខ្ញុំចង់ចូលទៅមើល page ហ៊ុនសែនមើលវាបានបង្ហាញវិជីកប៉ាល់ហោះទៅ ភូមិមានអីចង់ទៅមើលចង់ទៅមើលពេកហ៊ុនសែនតិចមើលវាប្លុកខមមិនខ្ញុំបាត់ហើយវាអូហ្នឹងវាប្លុកអានេះលេងខូចដែរអាលេងប្លុកគេមែនគេខមមិនអីតិចជួយឯងប្លុកគេមែនណាអត់ឃើញអូឃើញជីមើលវាដាក់ណាវាដាក់ណាទៅវាដាក់ឯង គេដាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាគេទៅហើយទៅហើយគេទៅហើយបងប្អូនភូមិអើយទៅហើយទៅអាទេវទៅហើយ29 25នាទីមុនណាបាទ25នាទីមុនហ្នឹងគឺអាទេវវាទៅហើយនេះទៅចូលទៅមើល page អាទេវខ្ញុំទៅចូលទៅមើលមិញ គឺគេផុសហើយបាទកុំឲ្យពងផ្សាយនេះផងពងផ្សាយនេះផងវាពងផ្សាយនោះផងដែរវាផ្សាយវាទៅដែរបាទវាទៅភូមាមីយ៉ាន់ម៉ាវាដាក់ទៅមីយ៉ាន់ម៉ាវាជីទៅអូការ៉ែនពួកការ៉ែនពួកកាឈិនអើយពួកការ៉ែនពួកកាឈិនអើយទៅអាពួកការ៉ែនពួកកាឈិនអាតែវេទៅហើយណាពួកការ៉ែនពួកកាឈិនបងប្អូនភូមា បាទមែននេះខ្ញុំមិនមែនពៀវនាវឲ្យទៅបាញ់យន្តហោះអីវាទេហ្នឹងគ្រាន់តែប្រាប់ទេមិនមែនទៅបង្កើតហឹង្សាអីទេណាគ្រាន់តែប្រាប់ថាទេវាបញ្ចេញទៅហើយវាចេញទៅណាបាទវាចេញទៅមិនដឹងទៅទៅច្រកណាចុះនៅថៃឬចុះនៅណៃបេដោលចុះរងគូនអីទេណាបងប្អូននៅភូមិមានហ្នឹងដឹងហើយដឹងហើយហ្នឹងហើយហ្នឹងគឺអញ្ចឹងឥឡូវខ្ញុំថាឲ្យឃើញវាទៅក៏ងប់មិនទៅក៏ងប់ដែរវាសុកចិត្តយកលុយចិនវាសុកចិត្ត 3ពីអាស៊ានទាំង5បាទហើយ5ចំណុចរបស់អាស៊ានហ្នឹងគឺវាអត់យកទៅអនុវត្តទេដាច់ខាតវាអត់យកទៅអនុវត្តទេកាលណាយកអនុវត្ត15ចំណុចហ្នឹងខុសគោលការណ៍ចិនខុសពីនៃរបស់ចិន បាទអញ្ចឹងវាអត់ទេ បាទគ្មានដំណោះស្រាយទេរឿងភូមិមាននេះគឺសារ៉ូហើយវាថាបើសារ៉ូកុំបតោវាហើយត្រូវតែបតោហើយត្រូវតែបតោបើសារ៉ូហើយខំទៅទៅអីត្រូវតែបតោហាមិនអោយគេបតោហ្មិចហាមិនអោយគេបតោហ្មិច គេអន្តរជាតិមកពិភពលោកគេមិនទៅជន់ដីភូមិផងអាឯងប្រឹងទៅបកាច់យកអីឯងក៏ក្លាហានដែរ5ស្អីអាយុទ្ធសាស្ត្រ David ឯង5ចំណុចឯងចង់យកទៅជាមួយភូមិអាជីកប៉ាល់ហោះមើលសម្ដេចសេនរតនាប្លាយផងអាជីកប៉ាល់ហោះអាតែវេអង្គុយនៅក្នុងកប៉ាល់ហោះមើលផងមើលមើលផងវាចង់យកអា David ដែលវាបានធ្វើឈ្នះទៅលើខ្មែរក្រហមឈ្នះទៅលើហ៊ុនប៉ិច បាទហើយក៏ David 5នេះក៏វាបានឈ្នះទៅលើផ្ទៃក្នុងគណៈបកប្រជាជនទេប៉ុន្តែមិនតាន់ឈ្នះទូទាំងស្រុងទេបាទសខេង អត់តាន់ស្រស់ស្រួលប៉ុន្មានទេណាផ្ទៃក្នុងសខេងនៅនៅនៅនៅនេះឡើយណាអត់មានតាន់រឿងយល់ព្រមរឿងបែកភាពអាលេដកថងឡើយណាក្រុមក្រុមសខេងហើយកុំថាស្កតស្កាត់អត់បានទេតែវិញអត់អត់អត់នេះទេណាអត់ទេរឿងសខេង គឺក៏អត់តាន់យល់ព្រមរឿងបែកភាព អាលេខ10ថងហ្នឹងឯងអាលេខ10ថងហ្នឹងទេគេអត់តនេះទេបាទគេមានវិធានការគេដោះស្រាយថែមទៀតណាបាទអញ្ចឹងវាភ័យខ្លាចផ្ទៃក្នុងវាជាងអ្វីទៅទៀត វាមិនមែនភ័យខ្លាចរឿងគណៈបកសង្គ្រោះជាតិអីអីទេវាអត់មានភ័យខ្លាចទេ បាទវាភ័យខ្លាចទៅរឿងផ្ទៃក្នុងរបស់វាទេបាទអញ្ចឹងខ្ញុំចង់ជម្រាបជូនបងប្អូនប្រធានបទទី2នេះពាក់ព័ន្ធថាតើអាទេវេទៅភូមិមាតាមច្រកណាឥឡូវយើងដឹងហើយវាជិះយន្តហោះវាជិះយន្តហោះវាជិះយន្តហោះ បាទឥឡូវទៅច្រកណាយន្តហោះឥឡូវបានឃើញហើយឯងបញ្ជាក់ឲ្យច្បាស់លាស់ឲ្យឃើញអញ្ចឹងមកក៏មិនចង់ទៅលាក់លៀមលាក់លៀមបិទមិនឲ្យគេដឹងឲ្យបង្ហាញអញ្ចឹងមកដាច់ភក្តីវិជ័យសេនាផ្សាយហើយបង្ហាញផោះតាំងអញ្ចឹងមកឲ្យជីតាមយន្តហោះពិតប្រកបមែនឥឡូវវាជីតាមយន្តហោះជីយន្តហោះមិនដឹងចុះណៃពីដោឬក៏ចុះរងគូនទេអានឹងគឺមិនដឹងទេណាចុះណាចុះវាវាទៅប៉ុន្តែប្រជាពលរដ្ឋភូមិមាននោះគេប្រឆាំងដាច់ខាតហើយ ប្រចាំងដាច់ខាតហើយដំណើរទស្សនកិច្ចបាទរបស់ជនបដិការដូចគ្នានឹងទៅជួបគ្នានឹងបាទហ្នឹងហើយបងប្អូនមិនមានអ្វីច្រើនទេប៉ណ្ណឹងជូនជាជូនជាធម្មទានប៉ណ្ណឹងជូនជាធម្មទានមើលទៅទេសនាហើយបងប្អូនមើលទៅទេសនាឲ្យជូនជាធម្មទានហ្នឹងហើយឥឡូវចាំតាមដានព្រឹត្តិការណ៍ឥឡូវខ្ញុំបិទបញ្ចប់ការផ្សាយ ត្រឹមប៉ុណ្ណឹងហើយចាំតាមដានព័ត៌មានទាំងអស់គ្នាតទៅទៀតអំពីពលរដ្ឋភូមិមាគេធ្វើបដកម្មយ៉ាងណាយ៉ាងណីនៅរងគូននៅណៃពីដោពួកការ៉ែនពួកកឈិនអីយ៉ាងណាយ៉ាងណីពួកពួកកងតបនឹងគេចេញបានចេញលិខិតថ្លែងការអីច្រើនខ្ញុំបានឃើញអឺបាទបងប្អូនយើងគាត់ផុសអីណាបាទពួកកងតបរំដោះរបស់អ្នកស្រីអង្សាសុជីអីអីបាទគេប្រតិកម្មខ្លាំងប្រតិកម្មខ្លាំងបាទអញ្ចឹង បាទបងប្អូនចូលទៅមើល page ហ៊ុនសែន page អីទៅបាទចាំមើលទៅទៅហើយទៅឯងមិនបាច់មកវិញទេអាមិនបាច់មកវិញទេទៅហើយនៅក្នុងបណ្ដោយទៅនៅជួបគ្នាក្នុងទៅធ្វើដឹកមេដឹកនាំពីរអ្នកនៅក្នុងបណ្ដោយទៅមិនបាច់មកមកខ្មែរនាំចង្រៃវិញទេទៅហើយក៏មកវិញទៅណាទៅហើយក៏មកវិញទៅទៅឆ្លាស់បណ្ដោយទៅឲ្យបានគ្នាណាទៅឲ្យបានគ្នានេះអាមួយប្លន់អំណាចក្រោយកាប់ក្រោយបោះឆ្នោតអាមួយប្លន់អំណាចមុនបោះឆ្នោត មកតបឲ្យ4ដូចគ្នាអាដូចដូចគ្នាបោះពុំឲ្យចង់ទៅបរៀនភូមិឲ្យចង់ទៅអីដោះស្រាយភូមិស្អីណាអវសកៈខ្លួនឯងដោះស្រាយ Naga World មិនចេញព្រោះឲ្យដោះស្រាយភូមិណាអត់ទេណាចឹងទៅឲ្យទៅទៅបងប្អូនចាំទៅតាមដានទាំងអស់គ្នាចាំទៅតាមដានមកពួកបងប្អូនកែនពួកកឈិនអីហ្នឹងអូទៅទៅអូទៅនៅនឹងមកហើយបដ ாய் ទៅបាទ មនចង្រៃដឹកនាំស្អីចង្រៃប្រទេសជាតិ30 40ឆ្នាំដើរតែខ្សុំគេដើរតែខ្ចីគេជពាក់គេរាប់ពាន់រាប់ម៉ឺនលានដុល្លារស្អីអាហើយពុកអលួយបាក់ពួកក្រុមគ្រួសារឯងនឹងមកគ្រួសារឯងនឹងមួយមួយរាប់លានដុល្លារមកមីម៉ាណាមួយម៉ាណាមីម៉ាណាមួយ1000ប្រហែល1000លានដុល្លារបាទគ្រាន់មីហ៊ុនម៉ាណាមួយណាមកមីហ៊ុនម៉ាណាមួយគ្រាន់ណាហ៊ុនម៉ានីហ៊ុនម៉ានិតហ្នឹង ហ៊ុនហ៊ុនម៉ាលីហើយនឹងហ៊ុនម៉ាណិតពីរនាក់ហ្នឹងគាត់ដាក់លុយប្រមាណ140លានដុល្លារណានៅធនាគារនៅសហរដ្ឋអាមេរិកគេរកឃើញកាលមុនហ្នឹងបាទគាត់តែពីរនាក់ផងអាហ្នឹងយកហើយពពូចហើយហ្នឹងសរុបមកហ្នឹងយកទៅសងគេទាំងអស់អត់មានទេហើយធ្វើស្អីមកបាត់ឯទៅទេទេហើយគ្មាន បានស្អីទេទេត្រូវតែយកលុយហ្នឹងទៅសងបំណុលបំណុលចិនបំណុលអីទាំងអស់អត់មានឲ្យពលរដ្ឋខ្មែរណាម្នាក់សង បំណងបរទេសទេគឺត្រូវតែចាប់បពួកអតកូលហ៊ុននឹងទាំងអស់ឲ្យវាសងទាំងអស់អត់មានបងប្អូនណាកូនក្មួយកូនចៅ ណាស្រុកខ្មែរណាគ្មានលុយគ្មានអីសងទេចាប់ពួកវាសងទាំងអស់បាទវាធ្វើស្អីក្រុមហ៊ុនវានឹង Naga World Naga អីសិទ្ធិរបស់វាទាំងអស់ OCIC ស្អីស្អីសិទ្ធិរបស់វាទាំងអស់បាទអាណាមួយមិនមិនបោះហ៊ុនសែនបាទតាំងពីវិសុទូទស្សបាយយន់ស្អីស្អីអាណានៃក៏សិទ្ធិរបស់វាទាំងអស់បាទ ក្រុមហ៊ុន Tesla ក្រុមហ៊ុនស្អីណាក៏បោះវាទាំងអស់ស្អីអាហ្នឹងបានមកពីណាហើយក៏ក្តោបក្តាប់អីតែឯងមិនចែកគេរស់ផងក៏អីគេសម្បើមហ្នឹងយក6 10លានប្រជាពលរដ្ឋ6 10លានហ្នឹងអ្នកហ្នឹងទៅជាបាទទៅ6 10លានអ្នកហ្នឹងទៅស្អីជាចំណាប់ខ្មាំងរបស់ឯងដើម្បីឯងនឹងធ្វើភ្ជុះធ្វើភ្លៀង អត់ទេបងប្អូន16លានអ្នកនឹងត្រូវតែក្រោកឡើងទាំងអស់គ្នាអត់មានទុកឲ្យអារបបផ្ដាច់ការនឹងបន្តទៅទៀតទេ បាទអរគុណប្រិយមិត្តទូទស្សនិកជនទាំងអស់ដែលបានទស្សនាការផ្សាយរបស់ខ្ញុំនៅក្នុងឱកាសនេះ បាទហើយមាន បញ្ហាសុខភាពតិចតួចឥឡូវនឹងបានធូរស្រាលប្រហែលជា90%ហើយគឺថាអាចដំណើរការបាន វិញមិនដីទេពូជិនវងមិនទៅណាទេពូជិនវង បាទនៅតទល់ជាមួយពួកអដេរឆាននឹងតទល់ជាមួយពួកអបដាច់ការនឹងហើយតណាណៃនឹងអូយដេជោឡុងដេជោឡុងឡើងងារជាដេជោយ៉តទេណាបងប្អូនណាបាទហើយដេជោមាសសច្ចៈបុណ្យចូលឡើងងាយអត់ឡើងងាយខ្ញុំតម្លើងឲ្យថែមទៀតបាទតម្លើងឲ្យថែមទៀតអត់មានតម្លាក់ចុះទេតម្លើងងាយថែមទៀតបាទសច្ចៈបុណ្យឡើងទៅជាដេជោមាសបាទខ្ញុំតែងតាំងចឹងដេចសច្ចៈបុណ្យឡើងទៅជាដេជោមាសបាទសគុណត្រៈឡុងបាទ ពីដេជោឡងឡើងទៅជាដេជោយត់បាទដេជោយត់មហិទ្ធិរិទ្ធឲ្យខ្ពងខ្ពស់ជាងពួកអាតកូលហ៊ុននឹងទាំងអស់ឲ្យឡើងឡើងទាំងអស់គ្នាគ្មានជាពាក់ណាមរៀលតែង តាំងគ្នាឯងមិនបាច់ចាំឡាយបរោះលេខាបរោះលេខាទេសម្ដេចសេងរតនាតែងតាំងទាំងអស់ស្គាល់អីឯរីកូនអីរីកូនទៅពួកអញតែងតាំងគ្នាអញឯស្គាល់ស្អីអីឯរីកូនរីកូនទៅអញមិនទៅជាពាក់អីពួកឯមរៀលមិនអស់មរៀលទេឯគ្មានទេ ហ្នឹងហើយចឹងបងប្អូនអរគុណការចូលរួមតាមដានទស្សនាឥឡូវកំពុងតែរកប័ណ្ណចម្រៀងជូនជាចំណងដៃដល់បងប្អូនតិចមុននឹងប័ណ្ណប័ណ្ណការផ្សាយណាបងប្អូនជាចំណងដៃហើយរីករាយទស្សនាទាំងអស់គ្នាបាទមើលរកប័ណ្ណស្អីទេបងប្អូនកំងប័ណ្ណអីប័ណ្ណបិទវគ្គបិទខូតបញ្ចប់ណាបាទបិទបិទបញ្ចប់បាទមុនហ្នឹងគឺខ្ញុំដាក់នេះហើយ បាទមុនមុនដំបូងគេហ្នឹងខ្ញុំដាក់អំពីស្ដូបស្ដូបយួនចេះតែកើនដីខ្មែរចេះតែរួញរួចហើយពីដំបូងណាបងប្អូនណាបាទឥឡូវនេះខ្ញុំដាក់ប័ណ្ណរបស់សម្ដេចតេជោឡុងចោះ